មាចង់និយាយបន្តិចដែរអំពីសុបិនព្រះអង្គកាលនៅមិនតាន់ត្រាស់ដឹងព្រះអង្គចេះយល់សពដូចយើងអញ្ចឹងញាតិញោមធ្លាប់យល់សពទេហ្នឹងប៉ិនយល់សពយើងយកជាការមិនបានទេជួនកាលអឺមហាសុបិន5ដែលព្រះអង្គសុបិនឃើញទី1អឺផ្ទុំផ្ងាលើផែនដី យកភ្នំព្រះសមែហ្នឹងធ្វើខ្នើយហើយដាក់បសិរសាទៅទិសខាងជើងក៏ហើយប្រហោះព្រះហោះខាងឆ្វេងសណ្ដោកចុះទៅសមុទ្រទិសខាងកើតព្រះហោះខាងស្ដាំសណ្ដោកចុះទៅទិសខាងលិច ប្របាទទាទាំងគូនឹងសណ្ដោកចុះទៅសមុទ្រទិសខាងត្បូងដល់មើលផែនទីទៅត្រូវអញ្ចឹងមែន ណាផែនទី គឺខាងលិចខាងត្បូងខាងកើតសិទ្ធិសមុទ្រណាហើយខាងជើង គឺភ្នំព្រះអឺភ្នំហេមពៀនមិនស្រេះព្រះសម័យច្រឡំភ្នំហេមពៀនហ្នឹងហើយផ្ទុំហ្នឹងផ្ទុំផ្ងា ផ្ងាហើយសម្លឹងមើលទៅលើធ្លុះរហូតទៅដល់អកនិតភព អត់មានអីរារាំងព្រះអង្គបានទេ គឺជាសញ្ញាថាព្រះអង្គនឹងបាននៅអនាវរណញ្ញាណមានន័យថា ជាញាណដែលមិនមានអ្វីមករារាំងឲ្យព្រះអង្គមិនដឹងបានទេក្នុងលោកនេះគឺថាអ្វីដែលព្រះអង្គមិនដឹងមិនមានគ្មានអីមករាំងស្ទះមិនឲ្យព្រះអង្គដឹងបានហ្នឹងភ្នំព្រះសម័យហ្នឹងក៏ជាឈ្មោះនៃណាសัพពញុត្តញាណហើយ ការផ្ទុំផ្ងានេះអាត្មាចង់និយាយពីការផ្ទុំផ្ងាហ្នឹងព្រះអង្គព្យាករដោយព្រះអង្គឯងពេលដែលភ្ញាក់ឡើងមុនទទួលចង្ហាន់នាងសេជាតាហ្នឹងព្រះអង្គព្យាករថាការផ្ទុំផ្ងានេះគឺជានិមិត្តរូបថាយើងប្រកបជាត្រាស់ដឹងហើយបន្ទាប់ពីត្រាស់ដឹងហើយយើងនឹងដើរផ្ងាមនុស្សទាំងឡាយដែលមនុស្សពីមុនមកគឺផ្កាប់ដោយមច្ឆាទិដ្ឋិណាផ្កាប់ដោយអវិជ្ជា វិជាអង់គ្លេសថាម៉េច ignorance អញ្ចឹងហ្នឹង ignorance ណាដោយអវិជ្ជាដោយមិច្ឆាទិដ្ឋិរងវិយូការយល់ត្រូវខុសណាអញ្ចឹងការងារព្រះអង្គហ្នឹងគឺមកដើម្បីប្រែមនុស្សទាំងឡាយដែលកំពុងតែជឿខុសនឹងឯងដែលកំពុងតែងងឹត ដែលកំពុងតែបិទបាំងដោយអវិជ្ជាណាចឹងបានគាថាមួយព្រះអង្គសម្ដែងថាអឺអន្តភូតោអាយ៉ាងលោកោណាសត្វលោកនេះងងឹតឈឹងណាលោកនេះអាយ៉ាងលោកោលោក នេះនឹងគឺបានដល់សត្វលោកនឹងឯងងងឹតងងឹតនឹងគឺមិនដឹងថាជីវិតនឹងជាអ្វី ហើយជីវិតនឹងមកពីណាហើយទៅណាកន្លែងងងឹតហ្នឹងងងឹតមិនដឹងត្រង់ចំណុចហ្នឹងនឹងសបិននឹងមានច្រើនទៀតហើយដូចជាព្រះអង្គសបិនមួយបែបទៀតនោះឃើញស្មៅចិញ្ចៀននឹងដុះចេញពីរន្ធចិត្តព្រះអង្គនឹងឡើងទៅលើហួសទៅដល់ព្រមលោកទៅទៀតដុះវែងទៅលើទៅ គឺជានិមិត្តរូប ជាពពៈនិមិត្ត ព្រះអង្គព្យាករថាព្រះអង្គនឹងប្រកាសនៅអរិយមគ្គប្រកបដោយអង្គ8ប្រការគឺផ្លូវដ៏ត្រឹមត្រូវមួយសម្រាប់សត្វលោក ដែលមាន អបនិស្ស័យនឹងចឹងហើយម្យ៉ាងទៀតព្រះអង្គសបិនឃើញថា មានសត្វហើ ពីទឹះផ្សេងផ្សេងមានពណ៌ផ្សេងផ្សេងគ្នាមានពណ៌ក្រហមមានពណ៌ខ្មៅ មានពណ៌អីផ្សេងផ្សេងគ្នាហ្នឹងហើហើមក រួព្រះអង្គប៉ុន្តែដល់តែមកដល់កន្លែងព្រះអង្គហ្នឹងពួរតែមួយណាពួរសដូចគ្នាពួរតែមួយហើយជាពពៈនិមិត្តថាព្រះអង្គនឹងបង្កើតនៅសាវករបស់ព្រះអង្គនឹងឲ្យមានឯកភាពគ្នា តែមួយទោះបីជាមកតកូលណាក៏ដោយតកូលព្រាមតកូលក្សត្រតកូលអឺ វេសៈសុត្រៈឬក៏តកូលចន្ទដេលអីក៏ដោយកាលណាមកបួសនៅក្នុងសាសនានេះអត់មានយកឈ្មោះនាមតកូលនឹងនៅប្រើទៀតទេគឺជាសាមណៈសក្តិបុត្រតែមួយ ប្រព្រឹត្តធម៌ដូចគ្នាតែមួយ នៅក្នុងអវាទរបស់ព្រះអង្គនឹងណានឹងព្រះអង្គទ្រង់ជ្រាបតាំងពីមិនតាន់ត្រាស់ណាជាកជាកតាំងពីមិនតាន់ត្រាស់ម៉េះហើយមួយបែបទៀតនោះអឺ ឃើញដង្កូវមកពីទិសផ្សេងផ្សេងហ្នឹង វាមកឡើងលើប្របាទព្រះអង្គហ្នឹងត្រឹមត្រឹមភ្នែកជើងហ្នឹងដង្កូវហ្នឹង ខ្លួនសក្បាលខ្មៅព្រះអង្គព្យាករថានឹងមានកុលបុត្រជាច្រើន បានមកថ្វាយខ្លួនជាឧបាសកឧបាសិកាចឹងហើយបានខ្មែរយើងអឺស្លៀកពាក់ នៅពេលកាន់សិលមែនទេនឹងស្លៀកពាក់សហ្នឹងណាតាមទំនៀមហ្នឹងហើយឥណ្ឌាអញ្ចឹងកាលសម័យព្រះអង្គគង់នៅនឹងអនាថបណ្ឌិកសិទ្ធិអីទៅវត្តក៏ស្លៀកពាក់សអញ្ចឹងណាហើយមួយបែបទៀតព្រះអង្គទ្រង់សបិនឃើញថាយាងចង្ក្រមលើ ភ្នំលិមួក ភ្នំនឹងពេញដោយលមួកមិនរណ្ដៅតូចតាចទេគឺលមួក នឹងคล้ายជាភ្នំហើយព្រះអង្គនិមន្តចង្ក្រមលើនឹងប៉ុន្តែអត់ប្រឡាក់អត់ប្រឡាក់ព្រះបាទព្រះអង្គសូមបីតែបន្តិចភ្នំលមុកនេះគឺព្រះអង្គទ្រង់ព្យាករ ថាលៀបសការៈប្រកាសជាកើត ពូនដោយភ្នំអញ្ចឹងចំពោះព្រះអង្គ នៅពេលដែលគេជ្រះថ្លាប៉ុន្តែបតីរបស់ព្រះអង្គនឹងមិនបានបលៈដិតដាមជាប់ចម្ពាក់ ជាមួយនឹងលៀបសការៈនឹងទេណាគឺអឺព្រះអង្គទ្រង់ព្យាករជាស្រេចចឹងបាទហើយមហាសបិនទាំងអស់នេះអាត្មានឹងគូនៅអឧត្តមចេតដីនឹងឯងឲ្យឃើញមើលទៅយល់តែម្ដងពង្រៀនមនុស្សតាមរូបភាពនឹងតែម្ដង ណាហើយអ្វីដែលអាត្មាចាប់អារម្មណ៍នៅ ក្នុងមហាសុបិនហ្នឹងចំណុចទី1គឺ កន្លែង ផ្ទុំផ្ងាដែល ព្រះសម្មាសម្ពុទ្ធព្រះអង្គមកផ្ងាផ្ងាមនុស្សដែល កំពុងតែផ្កាប់ ពាក្យថាផ្កាប់ហ្នឹងគឺត្រូវអវិជ្ជានឹងបិទបាំងពីការពិត នៅក្នុង ជីវិតនេះចឹងបានជា ព្រះសម្មាសម្ពុទ្ធព្រះអង្គ ទៅសំដែងដំបងអឺប្រាប់បញ្ញវគីទាំង5អង្គមានព្រះអញ្ញាកោណ្ឌញ្ញៈជាដើមនឹងណាបានព្រះអង្គសំដែងថាផ្លូវនឹងវាមាន2ផ្លូវនឹងមាន2ហៅថាអន្តធัวនោះវាចុងមកខាងម្នាក់វាសងខាងណាផ្លូវអមអន្តៈនឹងប្រែទៅទីបំផុត បញ្ញយោនៃមកគឺ ថាផ្លូវអមសងខាង វាមិនមែនជាផ្លូវកណ្ដាលណាអន្តធរនឹងទី1គឺអឺកាមសុខាលិកានុយោគគឺការប្រព្រឹត្តវាសបាយភ្លើតភ្លើនហួសហេតុពេកណាការភ្លើតភ្លើនហួសហេតុពេកសបាយរីករាយហួសហេតុពេកបណ្ដាលឲ្យចិត្តហ្នឹងវារវើ រវាយអន្ទះអន្ទែងឃើញណា វាមិនស្ងប់មិនតាំងនៅ ក្នុង សមាធិល្អណាកាលណាភ្លើតភ្លើនបណ្ដោយទៅតាមរាគៈនឹងខ្លាំងគឺធ្វើឲ្យគុណធម៌ដតីដតីទៀតនឹងវាកើតមិនបានទេនឹងចឹងហើយមួយទៀតអត្តកិលមឋានុយោគគឺប្រព្រឹត្តតឹងពេកធ្វើឲ្យខ្លួននឹងលំបាកខ្លាំងពេកកាលណាធ្វើឲ្យខ្លួនលំបាកខ្លាំងពេកវាអាប់អន់ដល់បញ្ញា ណាប្រាជ្ញាស្មារតីនឹងมันអាចអឺពេញបរិបូរបានទេអញ្ចឹងបានអឺសពថ្ងៃ ពេទ្យហ្នឹងក៏គេនិយាយអំពីសុខភាពមនុស្សអឺជួនកាលជីវជាតិมันគ្រប់គ្រាន់អីវាអាប់អន់ដល់បញ្ញាអញ្ចឹងមែនអញ្ចឹងការដែលធ្វើ ខ្លួនឯងឲ្យលំបាកពេកហ្នឹង លំបាកហើយវាកើតការនឿយហត់ដល់កើតការនឿយហត់អស់កម្លាំងកុសលធម៌ផ្សេងផ្សេងហ្នឹងក៏មិនអាចចម្រើនបានល្អអញ្ចឹងអាសបាយពេកហើយនឹង តឹងពេកហ្នឹងគឺសុទ្ធតែជាផ្លូវមិនត្រឹមត្រូវទាំងអស់បានព្រះអង្គរកឃើញផ្លូវកណ្ដាលមួយគឺ អរិយមគ្គប្រកបទៅដោយអង្គ8ប្រការ មានសមាទិដ្ឋិជាដើមណាសមាទិដ្ឋិនឹងប្រែថាការយល់ដល់ប្រពៃការឃើញដល់ប្រពៃបាទ ហើយបន្តបន្តមកសម្មាសង្កប្បៈរហូតដល់សម្មាសមាធិជាចុងបញ្ចប់បន្តមកបានព្រះអង្គទ្រង់បញ្ជាក់ប្រាប់នៅអឺបញ្ចវគិនឹង អំពីសច្ចធម៌ដែលព្រះអង្គបានត្រាស់ដឹងនឹងព្រោះតែព្រះអង្គបានរកផ្លូវកណ្ដាលឃើញនឹងបានឈានទៅដល់ការត្រាស់ដឹង នៅសច្ចធម៌នឹងហើយសច្ចធម៌នឹងក៏មានអរិយមគ្គអង្គ8ប្រការនៅក្នុងនឹងណានៅក្នុងនឹងអឹមសច្ចធម៌ទី1គឺទុក្ខសច្ចៈតាមពិតធម៌នេះគឺជាធម៌ជ្រៅប៉ុន្តែបើយើងស្ដាប់ទៅដូចជាមិនជ្រៅទេឲ្យតែយល់ ស្ដាប់មិនយល់ប៉ុណ្ណោះដែលយើងថាជ្រៅមែនទេចឹងមែនទេញាតិញោមណាបើស្ដាប់យល់មិនជ្រៅតែបើស្ដាប់មិនយល់គឺជ្រៅហ្នឹងហើយប៉ុន្តែបើនឹងគាយមកតាមមកតាមប្រសូតគឺអាចស្ដាប់បានគ្រប់គ្នាព្រោះឲ្យតែយើងពិចារណាណាទុក្ខសច្ចៈហើយទុក្ខសច្ចៈនឹង ព្រះអង្គបញ្ជាក់ប្រាប់ថាអីលើចក្ខុងឧត្តបាតិចក្ខុកើតឡើងហើយណារហូតដល់ទៅពន្លឺកើតឡើងហើយបញ្ញាកើតឡើងហើយវិជាកើតឡើងហើយពន្លឺភ្លឺស្វាងកើតឡើងហើយ ដល់តថាគតក្នុងធัวពីដើម ដែលតថាគតមិនធ្លាប់បានឮបានឮនឹងគឺថាមិនធ្លាប់នរណាប្រាប់ថានឹងជាទុក្ខសច្ចៈអញ្ចឹងទេអត់ដែលនរណាប្រាប់ទេ មិនធ្លាប់បានឮហើយមិនធ្លាប់បានដឹងមិនធ្លាប់បានដឹងទាំងព្រះអង្គខ្លួនឯងពីមុនក៏អត់ដឹងដែរថានឹងគឺជាទុក្ខសច្ចៈណាចេះតែឃើញអញ្ចឹងទៅថាជីវិតហ្នឹងវាត្រូវតែអញ្ចឹងកើតចាស់ឈឺស្លាប់អីអញ្ចឹងក៏មិនបានកំណត់ថានឹងជាសេចក្តីទុក្ខអត់បានអត់បានដឹងថានឹងជាទុក្ខពិតតែឃើញមិនថាអត់ឃើញទេប៉ុន្តែมันបានឲ្យឈ្មោះมันបានឲ្យ នាមកំណត់ជាបត់សម្រាប់មកពិចារណាអញ្ចឹងវាអត់មាន ហើយមាន12កងនោះមានជាតិទុក ជាតិទុកហ្នឹងការកើតមកមនុស្សកើតមកសោចអាយុញាតញោមដបងឡើយហ្នឹងហើយសុទ្ធតែរឿងពិបាកទាំងអស់មែនទេហ្នឹងហើយហ្នឹងជាទុកមួយចឹងបាននឹកឃើញការលោមចាស់តា ប្រមេគុណអតីតប្រមេគុណពេលលោកចិត្តសុគតលោកអាត្មាទៅសួរសុខទុក្ខលោក លោកបជនជាងកៅដែរអឺលោកនិយាយឡើងខ្សែវខ្សែវហើយលោក សួរអាត្មាថាលោកចៅរឿងជារាទុកជាធិទុកមរណៈទុកអឺលោកតាអត់ឆ្ងល់ទេពួកចាស់ដឹងហើយមិនទៅចាស់ឈឺហ្នឹងក៏លោកដឹងដែរហើយស្លាប់ទោះបីមិនតាន់ស្លាប់ក៏ដឹងថាវាពិបាកដែរ ហើយលោកថាជីវិតរបស់លោកនឹងនៅសល់ប្រពន្ធទៅសៃសក់ទេនឹងមុនលោកសុគតប៉ុន្តែចង់ដឹងថាតើជាទេតុកនឹងមិនព្រោះការកើតមកវាភ្លេចបាត់ទៅហើយញាតិញោមដឹងណាដឹងការយើងកើតមកមិនម៉េចយើងដឹងណាអត់ទេគឺយើងភ្លេចអស់ហើយទុបីយំទុបីឈឺអីយ៉ាងម៉េចគឺយើងអត់ចាំដែរហ្នឹងតាមពិតវាទុកហ្នឹងវាលំបាកហ្នឹងបានយំមក សាច់ដែលយើងនៅក្នុងផ្ទៃហ្នឹងមានដែលប៉ះថ្ងៃទេ មានដែលប៉ះថ្ងៃប៉ះខ្យល់ទេអត់ទេ ដល់ទៅវាមកប៉ះដៃដែលយើងកាន់ដំបងហ្នឹងលោកសំដែងថាដូចប៉ះលំពេងចាក់អញ្ចឹងណាឈឺណាកើតមកហ្នឹងលំបាកលំបិនអញ្ចឹងប៉ុន្តែយើងវាអត់ចាំទេហើយសំបីតែភ្នែកហ្នឹងងាយបើករួចទេកូនងាកើតមកងាយបើកភ្នែកដោយសារអីដោយសារវាមិនដែលឃើញពន្លឺ ដូចភ្នែកយើង សម្រាកមកយប់ទល់ភ្លឺហើយស្រាប់តែភ្ញាក់ឡើងបើកប្រអួតមកឃើញ ថ្ងៃមិនដែរហ្នឹងបើកមិនចង់រួចទេមែនទេហ្នឹងហើយអញ្ចឹងអញ្ចឹងស្ដាប់បានដែរថ្មនិយាយប៉ុណ្្នឹងស្ដាប់បានដែររកអីជ្រៅប៉ុណ្្នឹងហ្នឹងអត់ជ្រៅទេណាហ្នឹងហើយហ្នឹងហើយនឹងជាទុកលំបាកពេលកើតមកហ្នឹងហើយកើតមកហ្នឹង ចាប់ផ្ដើមវិវត្តដែរ វិវត្តហ្នឹងចាប់ដើមចាស់វិវត្តដំបូងឡើយមិនតាន់អីប្រហែលនេះត្រឹមអាយុ30 40អីហ្នឹងមិនតាន់អីប្រហែលនេះដល់តែចាប់ដើមដល់5ដល់6ដល់7អីប្រែប្រួលមែនទេណាមែនទេកម្លាំងញាតញោមធ្លាប់តែ រត់បានធ្លាប់តែ ធ្វើអ្វីអ្វីបានដូចញោមស្រីបានគាត់ថាការពីក្មេងឡើងដើមដងសាច់ជើងទៅមុនណាប្រកែណា នឹងឥឡូវមិនបាច់ដល់ឡើងដើមដងឡើងដើមជែកមិនរួចដើមជែកមិនណានឹងអឺគឺវាប្រកាសអញ្ចឹងបានចរិយានឹងវាចែកចេញពីអឺបដិឆន្ទចរិយាហើយនឹងបាកដចរិយាអឺបដិឆន្ទៈនឹងគឺជាចរិយាដែលបិទបាំងមិនឲ្យយើងឃើញការពិតទេ ដូចជានេះដូចតែទេរិកាតូចនេះតាមពិតចាស់ហើយកំពុងតែចាស់ហើយប៉ុន្តែចាស់ហ្នឹងហៅថាបដិច្ឆនជរាចាស់មិនឲ្យដឹងខ្លួនញាតិញោមការកើតមកក្មេងចឹងដែរតាមែនទេការកើតមកក្មេងចឹងប៉ុន្តែចាស់ហ្នឹងចូលទៅទំពាក្របក្របក្របក្របក្របក្របអត់ឲ្យដឹងខ្លួនទេណាអត់ឲ្យដឹងទេប៉ុន្តែពិតកំពុង តែវិវត្តដែរ ចាស់ហ្នឹងគឺចាប់ផ្ដើមត្រឹមតែពីជាតិមកហ្នឹងគឺចាប់ចាប់ដើមចាស់ហើយចាប់ផ្ដើមជរាហើយណាប៉ុន្តែជរាបែបហ្នឹងហៅថាបដិច្ឆនជរាគឺជរាបិទបាំងមកឲ្យយើងដឹងឯងរហូតដល់ទៅកើតធម៌មួយ នៅក្នុងចិត្តមនុស្សនឹងហៅថាវយៈមតោវយៈមតោប្រែថាសវឹងវ័យស្រវឹងវ័យស្រវឹងវ័យនឹងគឺធ្វើយល់ថាខ្លួនអញក្មេងក្មេងរហូតរហូតដល់ញាតិញោមស្រុកនេះគេសួរអាយុខឹងទៀត មែនទេចង់តែក្មេងអញ្ចឹងមែនទេអញ្ចឹងណាយើង ខ្មែរយើង ឆ្លង តាមគេដែរនោះហ្នឹងហើយដល់ទៅ មួយទៀតហៅថាបាកដៈជារាហ្នឹងគឺជារាប្រកបអាយុ60 70ឯងមើលទៅបានប្រៀបជាមួយរូបថតពីមុន បានដឹងថាអូចាស់មែនតាចាស់មែនទេចាស់មែនទេជឿតែចាស់មែនទេហ្នឹងហ្នឹង ហ្នឹងហើយហ្នឹងហើយអារបស់ចាស់ផ្សេងទៀតដូចជាផែនដីផែនដីក៏ចាស់ដែរប៉ុន្តែវាបិទបាំងបិទបាំងមិនឲ្យយើងឃើញថាដីហ្នឹងវាចាស់ណារបស់ហ្នឹងវាយូរប្រែប្រួលទៅវាយូរអញ្ចឹងចាស់ហ្នឹងជាទុកដែរជារបស់ ដែលយើងមិន ប្រាថ្នាទេ ជារបស់ដែលយើងមិនចង់បានទេ ហើយយើងប្រៀបធៀបជាមួយពេលដែលយើងនៅក្មេងហើយពេលដែលយើងចាស់ណាសុខស្រួលជាងញាតិញោមផ្នែកផ្នែករាងកាយក៏ដោយ ផ្នែកចិត្តក៏ដោយណាក្មេងកើតទុកខ្លាំងទៅរឿងមួយមុខទេរឿងអីនឹងអាក្លៀននឹងហើយដល់ពេញវ័យគឺកើតទុករឿងអីហ្នឹងហើយស្នេហាអីចឹងណាហើយដល់ចាស់ចេះទៅកើតទុករឿងអី ណារឿងឈឺរឿងអីច្រើនមុខតទៅទៀតមិនតែរឿងឈឺខ្លួនទេរឿងកូនរឿងចៅរឿងស្អីស្អីច្រើនអញ្ចឹងហើយបានចាស់ទៅរៀនលេងឆ្លាតហើយវាច្រើនមុខណាគិតច្រើនណាចឹងបានជាធម្មជាតិនឹងចាស់ច្រើន តែចូលចិត្តស្ដាប់ធัวជាងក្មេងមែនទេចឹងមែនទេពីព្រោះជារាទុកនេះក្មេងមិនយល់ទេ ជារាទុកនេះណាក្មេងមិនសូវយល់ភូមិតន់ចាស់ហ៎ហ្នឹងហ្នឹងក្មេងមិនសូវយល់ដល់ចាស់ចាស់និយាយពីជារាទុកត្រូវពូវាចាស់មែនទៅហើយហ្នឹងហើយបាទចាស់មែនតាហ្នឹងហើយចាស់ត្រឹមតែចាស់វាមិនមែនត្រឹមតែប៉ុណ្្នឹងវាឈឺទៀតព្យាធិទុក ពិតជាទុកទេអាហ្នឹងហ្នឹងហើយជាទុកពិតបាទ គេចមិនបានទៅស្រុកណាក៏ឃើញតែអ្នកឈើអាត្មាម៉ោង2ហ្នឹង ទៅពេទ្យទៅពេទ្យហ្នឹងទៅមើលអ្នកឈឺទេមិនតាន់ទៅមើលខ្លួនឯងស្អាតបន្តទៅហ៎ហ្នឹងហ่ะឈឺដែរអាមេរិកកាំងក៏ឈឺដែរណាដុកទ័រឈឺដែរឈឺគ្រប់គ្នាទេមិនបានពេទ្យនឹងចេះឈឺពីព្រោះពេទ្យនឹងមានរូបព្រះអង្គសម្ដែងថាបរិជិននមិទាំងរូបាំងណា រូបជាសម្បុកនៃរោគចឹងបានមានអ្នកនឿយណាយនៅក្នុងរូបហ្នឹងចម្រើនឈានទៅអរូបព្រំដោយសាររូបហ្នឹងវាមានការបៀតបៀនពីរោគពីអីច្រើនចឹងនឹងមានពិតប្រកបអញ្ចឹងទោះបីពធមិនសំដែង ប្រពុតមិនសំដែងសួរថាមានទេកើតចាស់ឈឺមានណាមានប៉ុន្តែគេយកជាមេរៀនមករៀនដើម្បីកុំឲ្យកើតសេចក្តីប្រមាទទេ អត់ទេព្រះអង្គសំដែងដូចគ្នាប៉ុន្តែទិសដៅរបស់ព្រះអង្គសំដែងមិនមែនមិនមែនថាអឺបើវាឈឺសបាយឲ្យហើយមុនងាប់មិនអញ្ចឹងទេទិសដៅព្រះអង្គសំដែងឲ្យឃើញជីវិតនឹងវាខ្លីវាតិច វិវត្តទៅរកសេចក្តីទុកអញ្ចឹងព្រះអង្គឲ្យយើង សម្លឹងមើលការងារដែលមានប្រប្រយោជន៍ជាបុណ្យជាកុសល សម្រាប់ខ្លួនយើងផង សម្រាប់អ្នកដទៃផង នឹងចឹងនឹងជាទិសដៅបើសិនតែក្នុងសំដែងកើតចាស់ឈឺស្លាប់ហើយចុះព្រះអង្គអត់អីសំដែងទេស្មានតែព្រះអង្គអត់ត្រាស់គេមិនកើតគេមិនចាស់គេមិនឈឺគេមិនស្លាប់ហើយមនុស្សក្មេងយើងស្គាល់ទេចាស់ស្គាល់ទេសិតតែរឿងដែលយើងដឹងអញ្ចឹងបានព្រះអង្គសម្ដែងធម៌ញាតិញោមត្រូវដឹងថាព្រះអង្គមិនមែនសម្ដែងអ្វីដែលយើង គិតមិនដឹងទេ គឺសំដែង ទៅលើអ្វីដែលយើងគិតឃើញនឹងឯងទៅព្រះអង្គសំដែងមានប្រយោជន៍ដល់យើងបើសិនជាធัวនឹងសំដែងទៅយើងគិតមិនឃើញសួរតែធัวនឹងមានប្រយោជន៍ទេមានប្រយោជន៍ដល់យើងទេអត់ទេ គឺសំដែងអ្វីដែលយើងអាចគិតឃើញនឹងដូចលោភៈទោសៈមោហៈស្អីស្អីទាំងអស់សិតតែធัวនៅក្នុងខ្លួនយើងដែលយើង គិតពិចារណាទៅឃើញទាំងអស់នឹងទៅធัวនឹងមានប្រយោជន៍បាទអឺមរណៈទុកជាទុកពិត ប៉ុន្តែចង់បញ្ជាក់ទៅនឹងបន្តិចថាកើតមិនមែនពុទ្ធក៏គេដឹងថាកើតដែរជរាការចាស់ក្រមគ្រាមិនមែនព្រះអង្គក៏គេដឹងដែរឈឺនរណាក៏ដឹងដែរស្លាប់នរណាក៏ដឹងដែរសត្វតិរិឆានហ្នឹងក៏មិនអាចហៅពាក្យនឹងបានក៏វាចេះភ័យខ្លាចសេចក្តីស្លាប់ចឹងដែរប៉ុន្តែដែលព្រះអង្គសម្ដែងហ្នឹងគឺដើម្បីឲ្យយើងស្គាល់សេចក្តីទុកនឹងតាមពិតផងហើយ ដើម្បីប្រយោជន៍សំដែងអំពីហេតុរបស់វាទៀតណាមិនប៉ុណ្្នឹងទេណាប៉ុន្តែដំបូងឡើយព្រះអង្គត្រូវសំដែងពីទុកនឹងសិនឲ្យយើងឯកភាពឲ្យយើងយល់ថាអូជីវិតនឹងទុកមែនហើយនឹងផ្លូវកាយពាក់ព័ន្ធប៉ុណ្្នឹងផ្លូវកាយផ្លូវកាយប៉ុណ្្នឹងឯងណាជាតិជ្រាបជាធិមកមរណៈរួចពីនោះទុកផ្លូវចិត្តអញ្ចឹងបាន12ហ្នឹងទុកផ្លូវកាយតែ4ណា ផ្លូវចិត្តដល់ទៅប្រហែល8ច្រើនណាស់ចាប់ពីនឹងទៅដល់ដល់ផ្លូវចិត្តហ្នឹងយ៉ាំបិច្ឆੰងដលៈបតិតំបិទុក្ខੰងប្រាថ្នាចង់បាន របស់ណាហើយអត់បាន របស់នោះតាមចិត្តរបស់យើងចង់កើតទុកទេកើតទុកទេហ្នឹងកើតទុកនឹងផ្លូវចិត្តឲ្យផ្លូវកាយយល់យោផ្លូវចិត្តហ្នឹង ហើយមួយទៀតអឺស្អប់របស់ណាព្រោះទៅជួបរបស់នោះឯងឬស្អប់មុខអាត្មាហ្នឹងឃើញមុខអាត្មាទៀតសบายចិត្តទេហ្នឹងហើយទាំងវត្ថុទាំងសត្វមានជីវិតណាគឺរបស់ណាដែលយើងមិនចូលចិត្តរបស់ ណាដែលយើងស្អប់របស់ណាដែលយើងជ្រិញហ្នឹងហើយស្រាប់តែទៅជួបតែរបស់ហ្នឹង ដូចជាយើងសពថ្ងៃទៅវត្តអីតោះគ្នាអីចឹងតែឃើញបាក់មួយទៀតខឹងទៅហ្មងមិនមាត់ក៏មិនសប្បាយចិត្តដែរមែនទេមែនទេធ្លាប់ទេហ្នឹងហើយធ្លាប់វត្តណាក៏ដោយឲ្យទៅតោះប្តីប្រពន្ធក៏ដោយតែខឹងគ្នាហើយជួបមុខគ្នាសប្បាយចិត្តទេអត់ទេហ្នឹងហើយហ្នឹងហើយ សពរបស់ណាវាទៅប្រទេសតែរបស់នឹងនឹងជាមូលហេតុនៃសេចក្តីទុកដែរសិផ្លូវចិត្តនឹងពាក់ព័ន្ធផ្លូវចិត្តមួយទៀតរបស់ជាទីស្រឡាញ់នៅសុកសុកក៏បាត់បង់ទៅក៏ព្រាត់ប្រាសទៅនឹងទុកផ្លូវកាយទុកផ្លូវចិត្តផ្លូវចិត្តណានឹងជួបញឹកហ៎ជួបញឹកហ៎នឹងអា មិនថាតែញាតញោមទាំងអាត្មាទាំងអីទាំងអស់ហ្នឹងទុកនេះគឺសាធារណៈទាំងអស់សម្រាប់ពុទ្ធជនយើងហ្នឹងអឺហើយទុកខ្លះទៀតវានៅតែក្នុងរបស់ប៉ុណ្្នឹងប៉ុន្តែវាបែកទៅខ្លះច្រើនខ្លះតិចទៅថៅថាទុកខៈហៅថាតោមនោហៅថាឧបាយាសិបរិទេវៈអីហ្នឹងគឺចំពោះរបស់ទាំងអស់ហ្នឹងដដែលហ្នឹងរបស់ ស្អប់របស់ស្រឡាញ់ហ្នឹងប៉ុន្តែអឺ អង្គុយនឹកអង្គុយនឹកគិតយកមករៀបរាប់ប្តីខ្ញុំវាល្អអញ្ចេះអញ្ចេះអញ្ចេះអញ្ចេះអញ្ចេះអញ្ចេះគួរបាត់ អាបាត់ហ្នឹងវាវាវាຕົកម្ដងទៅហើយប៉ុន្តែដល់អង្គុយរៀបរាប់នេះណាហ្នឹងហើយអង្គុយរៀបរាប់អឺអញ្ចឹងទៅ អាការរៀបរាប់ហ្នឹងមិនមែននាំឲ្យយើងសុខទេនាំឲ្យយើង ស្ដាយនាំឲ្យយើងកណ្ដោចកណ្ដែងនាំឲ្យយើងអត់សុបាយចិត្តអញ្ចឹងមែនទេស្ដាប់យល់ទេធួអញ្ចឹង ហ្នឹងហើយធួជ្រៅប៉ុន្តែព្រះអង្គទាញមកក្នុងប្រសូតហ្នឹងឲ្យយើងយល់យល់របស់ទាំងអស់ហ្នឹងបាទហើយតោមនោះដោយការចង្អៀតចង្អល់រឿងអីមួយដូចស្ទះចរាចរអីអញ្ចឹងពេលល្ងាចល្ងាចអាហ្នឹងក៏ជារឿងទុកផ្លូវចិត្តដែរណាដូចញោមបើកឡានមកវិញនិយាយពីអាងាចងាចហ្នឹងស្ទះមកពីធ្វើការចវាយស្ដីឲ្យផង គិតថាម្រងទៅផ្ទះអាសម្រាប់មកស្ទះចរាចរទៀតមិនណាវាចង្អៀតចង្អល់អង់គ្លេសគេហៅ depress អាហ្នឹងវាធុញថប់មែនទេណាណាហ្នឹងគឺ គឺសត្វតពពន់ជាមួយនឹងសេចក្តីទុក ចុងក្រោយបំផុតព្រះអង្គសម្ដែងអំពីអសង្ខតតេនៈបញ្ចបាទានខន្ធា ទុក្ខា គឺមកពីសេចក្តីប្រកាន់ នៅក្នុងបញ្ញខណ្ឌនឹងឯងសរុបមកណាវាមានច្រើនតទៅទៀតបើរៀបរាប់មានច្រើនប៉ុន្តែព្រះអង្គសរុបថា បើ និយាយដោយ សង្ខេបអ្វីអ្វីទាំងអស់ហ្នឹងគឺវាបញ្ចូលចុះនៅក្នុងការប្រកាន់នៅឧបាទានខណ្ឌហ្នឹងមានរូបោបាទានខណ្ឌមានវេទនូបាទានខណ្ឌមានសញ្ញោបាទានខណ្ឌសង្ខារោបាទានខណ្ឌនិង វិញ្ញាណោបាទានខណ្ឌគឺប្រកាន់ថារូបជារបស់ខ្លួនវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងជារបស់ខ្លួនហ្នឹងហ្នឹងគឺជាប្រភពនៃបញ្ហាទាំងអស់ហ្នឹងឥឡូវព្រះអង្គសំដែងជាប់ចឹងមកបានព្រះអង្គថានេះទុកទាំងអនេះណាទុកទាំងអស់ហ្នឹងពីមុនអត់ដែលអ្នកណាប្រាប់តថាគាត់ថា នេះជាសេចក្តីទុក ជាទុក្ខសច្ចៈដូច្នេះឡើយអត់ដែលអ្នកណា ប្រាប់តថាគាត់ហើយតថាគាត់ក៏មិនដែលដឹងដែរ ប៉ុន្តែឥឡូវពន្លឺកើតឡើងហើយវិជាកើតឡើងហើយបញ្ញាកើតឡើងហើយដល់តថាគតថានេះគឺពិតជាទុក្ខសច្ចចៈមែនហើយតថាគតក៏កំណត់ដឹងបានទៀតហើយក៏ជាទុកដែលគួរកំណត់ដឹងអញ្ចឹងបានញាតិញោមសិក្សានៅក្នុង ធម្មចក្រនឹងមាន ពាក្យថាអឺ អាការៈ12បរិវត្តដាក់3ណាដែលលឺពាក្យហ្នឹងអាការៈ12បរិវត្តដាក់3បរិវត្តដាក់ហ្នឹងមានន័យថាការវិលជុំការពិចារណាវិលជុំនឹងឯងហៅថាបរិវត្តដាក់បរិហ្នឹងប្រែតែជុំវិញវត្តដាក់ប្រែតែវិលចឹងបានមាន ពាក្យគេសួរអាត្មាថ្ងៃមុនវត្តសង្សារនិងវត្តដាក់ហ្នឹងខុសគ្នាមិនខ្មិចកាលណាយើងនិយាយអំពីវត្តសង្សារគឺសំដៅអំពីជីវិតដែលអន្តោលទៅក្នុង សង្សារវត្តកើតចាស់ឈឺស្លាប់នៅក្នុងសង្សារវត្តកាលណានិយាយពីវត្តដាក់វាមានន័យទលំទលានិយាយពីបរិវត្តដាក់អត់និយាយពីការវិលវល់កើតស្លាប់ទេ គឺការពិចារណាអ្វីមួយនៅជុំវិញធัวអ្វីមួយ ដែលវាកើតអាហ្នឹងហៅថាបរិវត្តដាក់ដូចជាទុក្ខសច្ចៈហ្នឹងវាមានអឺ3ដែលដែលត្រូវធ្វើ នៅក្នុងហ្នឹងទី1គឺទុក្ខសច្ចៈហ្នឹងត្រូវកំណត់ដឹងហៅថា អឺបរិញ្ញាតបកិច្ចបរិញ្ញាហ្នឹងគឺ ថាការកំណត់ដឹងឲ្យច្បាស់ថានឹងគឺជាជាទុកជាទុកពិតព្រះអង្គប្រៀបធៀបទៅនឹងជីវិតយើងនេះមុនពេលដែលយើងទៅរកពេទ្យយើងត្រូវដឹងថាខ្លួនយើងឈឺសិនបើយើងអត់ដឹងថាខ្លួនឈឺទេដូចសត្វហ្នឹងវាដឹងថាពិបាក ក្នុងខ្លួនប៉ុន្តែវាមិនដឹងថាវានឹងឈឺអីអញ្ចឹងវាចេះដើរទៅរកពេទ្យទេចេះដើរទៅរកពេទ្យទេអត់ទេប៉ុន្តែមនុស្សយើងដល់ឈឺដឹងតែខ្លួនឈឺបានព្រមទៅរកពេទ្យយ៉ាងណាមិញបាន ជា ធូរនឹងត្រូវសំដែងអំពីទុកនឹងសិនឲ្យសត្វលោកនឹងយកបញ្ហាទុកនឹងយកមកដាក់ថាខ្លួនឯងពិតជានៅក្នុងទុកនឹងមែនអញ្ចឹងកាលណាបើរកឃើញថាខ្លួនឯងនៅក្នុងទុកមែនពិតជាចង់រកដំណោះស្រាយណា ប្រសិនបើមិនយល់ថាខ្លួនឯងមានបញ្ហាទេมันអាចឲ្យគេជួយដោះស្រាយទេនឹងហើយបន្ទាប់ពីដឹងថាវាមានទុកពិតប្រកបចឹងហើយបានព្រះអង្គចឹងអល់មួយទៀតប៉ុន្តែដោយសារយើងស្ដាប់ធัวណាយើងអត់ព្រមឲ្យហួសពីតនឹងឲ្យហួសពីតនឹងទៅទៀតវាជាប់ត្រឹមទុកនឹងទៅលែងចង់ស្ដាប់ហ្មងដឹងស្ដាប់អីអត់សុបាយសោះធัวនឹង មកពីលឺកើតចាស់ឈឺស្លាប់កើតទុកទោមនោះស្រុកឥឡូវគេរត់តែសបាយដូចគ្នានឹងគោលដៅព្រះអង្គចង់ឲ្យយើងទៅបានផ្កាឈូកប៉ុន្តែមុននឹងយើងទៅដល់ផ្កាឈូកយើងត្រូវដើរកាត់ភក់សិនអញ្ចឹងណាហ្នឹងហើយដើម្បីបានផ្កាឈូកគឺមិនអាចមិនឲ្យទៅទឹកឬក៏ប្រឡាក់ភក់ខ្លះបានទេ មិនអាចបានភ្លាមភ្លាមអ្វីគ្រប់យ៉ាងនៅក្នុងលោកនេះមិនឆ្លងកាត់សេចក្តីព្យាយាមមិនឆ្លងកាត់សេចក្តីលំបាកមិនអាចសម្រេចបានទេនឹងគឺជាច្បាប់សកលតែម្ដងណាបុគ្គលអស្ចារ្យនៅក្នុងលោកឬក៏សុភមង្គលដ៏ពិតប្រាកដនៅក្នុងលោកនេះគឺមិនមែនបានមកដោយឯងឯងដោយមិនមានការព្យាយាមមិនមានការប្រឹងប្រែងនេះគឺជាអឺច្បាប់ទូទៅអញ្ចឹង ធម្មតាអញ្ចឹងដោយប្រវត្តិអ្នកល្បីល្បីលើពិភពលោកអញ្ចឹងដល់យើងសិក្សាពីប្រវត្តិគេទៅបានដឹងថាសំតើគេល្បីអញ្ចឹងមែនណាដោយមហាថ្មកន្ធីអីចឹងទៅមិនបាច់ដល់ពុទ្ធទេដល់មើលពីការប្រឹងប្រែងពីការដឹកនាំមកក៏វាសំតើល្បីអញ្ចឹងមែនហ្នឹងហើយហើយដល់យើងអត់ល្បីវាសំតើអត់ល្បីអញ្ចឹងមែនព្រោះយើងអត់បានធ្វើហេតុឲ្យល្បីផងហ្នឹងហើយហ្នឹងអញ្ចឹងក៏ហើយយើង យើងស្ដាប់នឹងវាអត់អត់ឲ្យទៅដល់កន្លែងចប់ដែលព្រះអង្គចង់បានហ្នឹងព្រះអង្គចង់បានគាត់និយាយពឹបមករឿងទុកហ្នឹងឈប់បដ ாய் ឈប់ស្ដាប់បដ ாய் ដល់អញ្ចឹងវាមានបានទៅឃើញផ្កាឈូកអីឃើញត្រឹមភក់ហ្នឹងប្រឡាក់នៅហ្នឹងទៅដូចគ្នានឹងការដែលយើងស្ដាប់ហ្នឹងមិនឲ្យ ទៅដល់បំណងដែលព្រះអង្គសំដែងហ្នឹងអាពាក្យអង់គ្លេសមួយគេហៅថាម៉េច don't judge the book by its cover កុំវិនិច្ឆ័យសិភៅដោយក្រន់តែឃើញក្របរបស់វា ណាវិនិច្ឆ័យមនុស្សអីក៏ដូចគ្នាមើលសបកយើងមិនដឹងដែរណាសំឡរខ្លះមើលទៅរូបភាពដូចជាមិនសមប៉ុន្តែដាក់ទៅជាប់មាត់តែហ្មងហើយ ខ្លះទៀតនេះគេដាក់ក្នុងហាងថ្លៃថ្លៃមើលទៅសឹងតែមិនហ៊ានហូបវាស្អាតពេកដាក់ដូចផ្កាដូចអីទៅឆានទៅប្រយោជន៍អីអត់ទេឆ្ងាញ់អីផង វាតលតែភ្លក់វាតលតែយន្តដែលតលិតបានដឹងច្បាស់ហ្នឹងហើយដល់អញ្ចឹងទៅបានព្រះអង្គសម្ដែងពីហេតុរបស់វាទៀតសេចក្តីទុកទាំងអស់នេះឯងកើតមកពីរបស់តែមួយគត់ណាមួយគត់គឺតណ្ហាណាតណ្ហានឹងគឺជាសមុទយសច្ចៈហើយតណ្ហានេះវាទល់តែនិយាយច្រើនញាតិញោមណានិយាយច្រើនណាពាក់ព័ន្ធពិភពលោកទាំងមូលពាក់ព័ន្ធនឹងចក្រវាលទាំងមូល ពាក់ព័ន្ធនឹងការវិវត្តនៃជីវិតសត្វលោកតាំងពីកំណរកំណត់ផែនដីរហូតដល់រលីផែនដីគឺពាក់ព័ន្ធនឹងតណ្ហានឹងទាំងអស់ប៉ុន្តែអានេះថ្មមិនមានពេលនិយាយយូរទេគ្រាន់តែលើកឧទាហរណ៍ងាយងាយចុះសេចក្តីទុកចង្អៀតចង្អល់ផ្សេងផ្សេងគឺថាមកពីការដែលយើងចង់ចង់ជំនួសការពិតហើយចំពោះមនុស្សដែលរស់នៅដោយមិនចាំបាច់មានតណ្ហា បើតាមជីវិតយើងធម្មតាអ្វីដែលយើងរស់នៅហ្នឹងគឺថាមិនដឹងរស់មិនបើគ្មានចង់បានអីផងប៉ុន្តែនៅក្នុងធម៌នោះវាមានជ្រៀកគ្នាហ្នឹងហៅថាឆន្ទៈពុទ្ធមិនមានតណ្ហាទេប៉ុន្តែ ឆន្ទៈព្រះអង្គខ្លាំងឧទាហរណ៍ថាដើម្បីគោលការណ៍អ្វីមួយព្រះអង្គត្រូវប្រោសសัตว์លោកព្រះអង្គប្រឹងណាស់មានស្អីជាសំខាន់គឺមានឆន្ទៈមិនមែនមានតណ្ហាទេ ឆន្ទៈនឹងគឺថាបំណងនៅក្នុងការធ្វើនឹងឲ្យបានសម្រេចឲ្យខាងទៅបានណានឹងជាឆន្ទៈពេញចិត្តពេញថ្លើមជាមួយនឹងកិច្ចការងារនឹងប៉ុន្តែមិនមែនជាតណ្ហាពីព្រោះអីមិនមែនប្រាថ្នារបស់នឹងដើម្បីសេចក្តីសុបាយស្រាប់ស្រាខ្លួនឯងគឺដើម្បីប្រយោជន៍សុខប្រយោជន៍នៃសេចក្តីចម្រើនដល់ពពួកសត្វឃើញណានឹងចឹងព្រះអង្គតាំងពីព្រឹករហូតដល់យប់ ក៏នៅតែធ្វើកិច្ចការងាររបស់ព្រះអង្គនឹងមិនមែនព្រោះតណ្ហាទេគឺព្រោះឆន្ទៈណាមានឆន្ទៈហើយមានវិរិយៈព្យាយាមព្យាយាមហើយមានចិត្តៈគឺការយកចិត្តទុកដាក់ផ្ចិតផ្ចង់ជាមួយនឹងកិច្ចការងារនឹងហើយមាន បញ្ញា ប្រមើលមើលថាតើការងារនឹងទៅរួចឬអត់អញ្ចឹងការប្រមើលមើលនឹងគឺដោយ បញ្ញាហើយប្រមើលមើលសត្វលោកនឹងដោយពុទ្ធចក្ខុពុទ្ធចក្ខុ នឹងចឹងប៉ុន្តែបើយើងធៀបមកនៅក្នុងចិត្តរបស់យើង ធម្មតាវិញគិតថាបើបើគ្មានចង់បានអីចឹងមិនដឹងទៅធ្វើធ្វើអីអាហ្នឹងមកពីយើងយកសន្តានដែលចិត្តយើងដែលជ្រោកជ្រាកទៅដោយកិលេសហ្នឹងយកទៅគិតប៉ុន្តែ សម្រាប់បុគ្គលអ្នកមានចិត្តខ្ពស់ហ្នឹងរឹតតែពេញចិត្តនៅក្នុងកិច្ចការងារមិនឲ្យពេលវេលាហ្នឹងកន្លងទៅទេហើយព្រះអង្គមិនកើតទុកឯឧទាហរណ៍ដល់ព្រះអង្គប្រោសសัตว์ខុសពី បុថុជនដែលធ្វើកិច្ចការងារប្រោស័តប្រោសមិនបានក៏ព្រះអង្គអត់ទូចបតីដែរពីព្រោះមិនមែនជាតណ្ហាទេបំណងដែលព្រះអង្គទៅប្រោសហ្នឹងមិនមែនជាតណ្ហាទេគឺជាឆន្ទៈនាំប្រយោជន៍ដល់អ្នកដទៃប៉ុន្តែបើអ្នកដតីនឹងស្ដាប់មិនបានមិនយល់ប្រតិកម្មឬក៏រហូត ដល់ទៅជេរព្រះអង្គវិញក៏ព្រះអង្គអត់ខឹងដែរមកពីអីមកពីវាអត់ដើម្បី បានអីអញ្ចឹងនៅពេលដែលគេអត់ស្ដាប់មានន័យថាវាបាត់បាត់កម្រង ដែលព្រះអង្គ ទ្រង់ចង់ប្រោសប៉ុន្តែវាអត់ស្ដាយដោយសារពួកព្រះអង្គអត់ចង់បានជាស្អីបំបីព្រះអង្គទេណានៅពេលដែលអ្នកដតីនឹងមិនស្ដាប់នៅពេលដែលអ្នកដតីនឹងមិនទទួលយកវាមិនមែនខាតបង់ប្រយោជន៍ព្រះអង្គទេគឺខាតបង់ប្រយោជន៍របស់អ្នកនោះតែប៉ុនប៉ុណ្ណោះឃើញទេហើយដល់តែយើងជួនកាលវាមិនមែនដោយចិត្តមេត្តាករណាដោយព្រះអង្គទេទាំងអាត្មាក៏ដោយនរណាក៏ដោយជួនកាលទៅប្រោសគេចង់គេស្ដាប់ដល់គេមិនស្ដាប់ខឹង អាហ្នឹងវាមិនមែនយកឆន្ទៈជាធំទេជាងការដោយអំណាចអឺចង់ដោយអំណាចកាមដោយអំណាចតណ្ហានេះឯងសំដែងសំដែងទៅ ចង់លឺគេសរសើរចង់បានស្អីចឹងទៅវាមិនមែនជារឿងឆន្ទៈបំណងក្នុងការ ផ្ដល់ ប្រយោជន៍ដល់អ្នកដដទេអាហ្នឹងដល់គេខឹងមកអញខំនិយាយចង្អប់គេអត់ស្ដាប់ខឹងទាញមីក្រូសេរីគេចឹងទៅពុទ្ធមិនចឹងទេ មិនអញ្ចឹងឯងឬក៏ព្រះរហន្តដែលលោកមិនមានតណ្ហានឹងគឺសម្លឹងមើលដោយចិត្តមេត្តាករុណា ដូចយើងមើលក្មេងតូចដែលយើងអឺលើកចិត្តខ្ពស់យើងគិតថាក្មេងអត់ដឹងអីចឹងណាណាដែលក្មេងមិនយល់មកពីគ្នាមិនដឹងចឹងដឹងចឹងចឹងក្រាន់អាត្មាក្រាន់ដឹកនាំចិត្តកំណត់ញាតញោមឲ្យគិតបន្តិចថាមិនមែនដោយសារតែតណ្ហា ទៅធ្វើការបានទេមិនមែនចឹងទេ ចឹងហើយបានជាចិត្តរបស់ព្រះអរិយបុគ្គល ជាពិសេសគឺព្រះអរហន្តនឹងគ្រប់សម្រេចទៅជាកិច្ចការងារនឹងចិត្តរបស់លោកគឺមហាកិរិយា មហាកិរិយានឹងគឺជាការងារប៉ុន្តែវាអត់មានដើម្បីលោកទេណាប៉ុន្តែ ដើម្បីប្រយោជន៍សុខលៀបសការៈកើតឡើងវាជារឿងធម្មតាជាលទ្ធផលការងារធម្មតាត្រូវការបច្ច័យ4ដើម្បីទំនុកបំរុងនៅជីវិតតន្ត្រីនឹងធម្មតាអញ្ចឹង ក្រំតែធម្មតាអញ្ចឹងវាខ្សត់ខ្សោយវាហេវវហត់ក៏ដាក់អាហារចំអែតផ្ទៃអញ្ចឹងទៅតិចក្តៅហ្នឹងក៏ត្រូវការសេនាសនៈអញ្ចឹងទៅ ក្រំតែដើម្បីទំនុកបំរុងរាងកាយហ្នឹងជាយន្តមួយជាជាជាសរីរៈយន្តអញ្ចឹងបានលោកហៅថារាងកាយនេះជាសរីរៈយន្តដូចញាតិញោមបើករថយន្តញាតិញោមចាក់សាំងអញ្ចឹងញាតិញោមមានទៅអអីចាក់សាំងទេមែនទេប៉ុន្តែអត់សាំងវាបើកទៅមុខអត់កើតត្រូវតែចាក់សាំង អញ្ចឹងអញ្ចឹងទោះបីអមិនអចាក់ ដូចគ្នាណាប៉ុន្តែម្នាក់គេចាក់គេមិនអយណាចាក់ដើម្បីឲ្យឡានទៅមុខយ៉ាងណាមិញការបរិភោគរបស់ ព្រះរហន្តហ្នឹងមិនបរិភោគដោយអដោយសបាយទេ ដោយសារយល់ថាជីវិតហ្នឹងវាអត់អាហ្នឹងវាអត់កើត រហូតដល់យល់ថាការបរិភោគហ្នឹងវាជាជាជាសេចក្តីទុកមួយយ៉ាង ជារោគមួយយ៉ាងទៅទៀត ដោយព្រះអង្គសម្ដែងថាជីខេឆាបរមារោគាហ្នឹងណាការឃ្លានគឺជារោគមួយអញ្ចឹងការបរិភោគគ្រាន់តែជាការព្យាបាលរោគឃ្លានដូចយើងអស់សាំងត្រូវចាក់សាំងអញ្ចឹងនឹងអញ្ចឹងมันមានពេលនិយាយច្រើនទេសច្ចធម៌នេះវានិយាយឲ្យលិតល្អន់ទៅត្រូវពាក់ព័ន្ធនឹងបរមត្តធម៌បញ្ញត្តិញោមថានិយាយស្រាលស្រាលដល់និយាយមួយឡានមួយអីចឹងទៅនឹងចឹងអហើយដល់ពេលព្រះអង្គសម្ដែងចឹងហើយឲ្យយើងឃើញថាអូនេះជាទុកពិត អាការប្រាថ្នាលោភលន់ហួសប្រមាណនេះគឺជាហេតុនាំឲ្យកើតទុក្ខពិតនៅប៉ុណ្ណឹងថាមិនមែនទេទិសដៅព្រះអង្គមិនមែនសំដែងឲ្យយើងនៅក្នុងភក់ហ្នឹងទេតណ្ហាជាភក់តាជប់ដែលព្រះអង្គឲ្យយើងចង់បាននោះផ្កាឈូកដ៏ស្រស់ស្អាតដែលយើងចង់បាន គឺព្រះនិព្វានឃើញណា កន្លែងដែលអត់ទុកបើយើងឃើញថានឹងទុកព្រះអង្គសំដែងកន្លែងមួយទៀតឲ្យឃើញថា ទីដ៏សុខសាននឹងមានហើយដើម្បីឲ្យទៅដល់ទីដ៏សុខសាននឹងត្រូវដើរត្រូវដើរពាក់ព័ន្ធជាមួយនឹងការងារដល់អរិយមេអង្គ8ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការងារតែម្ដងអត់មានអ្នកណានាំនៅពៀនមកឲ្យអត់មានអ្នកណានាំសេចក្តីសុខមកឲ្យក្រៅពីការដែលយើងដើរដោយខ្លួនឯងហើយដំបូងត្រូវតម្រង់ទិដ្ឋិគេនេះសមាទិដ្ឋិដូចញាតិញោមមុននឹងចេញតាណាត្រូវមើលអត្រេសមែនទេបើចេញទៅអត់មើលអត្រេស ទៅរកឃើញទេអត់ទេអញ្ចឹងបាន ជានៅក្នុង អង្គមគ្គហ្នឹងទី1គឺសមាទិដ្ឋិត្រូវស្គាល់ទិសដៅដែលយើងត្រូវដើរគឺការយល់ត្រូវណាល្អណាអាក្រក់ណាខុសណាត្រូវហ្នឹងគឺត្រូវត្រូវយល់ទៅនឹងមុនគេញាតិញោមអញ្ចឹងបានអាត្មាគ្រាន់តែឲ្យយោបល់ថាមុនញាតិញោមជឿអ្វីធ្វើអ្វីហ្នឹងគឺការផ្ទៀងផ្ទាត់ខុសត្រូវហ្នឹងសំខាន់ណាស់សំខាន់ណាស់ពួកញាតិញោមខ្លះ គាត់បូជាមួយជីវិតដើម្បីនៅក្នុងសាសនានឹងដល់ផ្ទៀងផ្ទាត់អាការធ្វើរបស់គាត់វាអត់ត្រូវហ្នឹងហើយទីបំផុតទៅវារស់សេចក្តីសុខពិតប្រកបមិនឃើញយើងកាលទៅនៅវត្តរហូតទៅបានតែឆ្លោះគ្នាមកវិញដឹងបានអីអញ្ចឹងយល់ទេទីបំផុតទៅឈប់ចូលវត្តណានឹងខឹងប្រាប់គេប្រាប់ឯងទៀតនឹងមកពីអីមកពីវាការដែលគិតរបស់យើងនឹងយើង មិនដឹងថាម៉េចឯងមិននិយាយទៅប៉ះខ្លះក៏មិនដឹងហ្នឹងអាពួកប៉ុន្តែតែនិយាយទៅត្រូវកំខឹងណាហ្នឹងហើយប៉ុន្តែជួនកាលស្ថានភាពហ្នឹងយើងវាមិនឲ្យយើង ចូលទៅទៀតក៏មិនដឹងវាមិនមែនវាមិនមែនមកតែពីយើងឯងជួនកាល កន្លែងហ្នឹងវាវាមិនគួរឲ្យយើង ទៅទៀតក៏មានដែរណាវាពាក់ព័ន្ធជាមួយនឹងការសែបគប់បុគ្គលពាក់ព័ន្ធជាមួយនឹងអឺពីព្រោះមហាកុសលវាកើតឡើងវាមានបរិស័ទជាទីសបាយមាន អាវាសជាទីសបាយដល់ទៅលេងសបាយវាលេងកើតបនដែរហ្នឹងអាហ្នឹងវាអញ្ចឹងវាធម្មតាអញ្ចឹង យើងទៅបខំវិញអាហ្នឹងអាហារជាទីសបាយ អាវាសជាទីសបាយចូលទៅវាមានការរៀបចំល្អចឹងបរិស័ទជាទីសបាយបរិស័ទហ្នឹងគឺថាមើលគ្នាដោយមេត្រីភាពសគុតសគុំហើយមានបុគ្គល ជាទីសបាយនេះស្និទ្ធស្នាលសែបគប់បុគ្គលជាទីសបាយណាហើយមាន អាកាស ជាទីសបាយមានអាកាសធាតុមិនក្តៅមិនត្រជាក់អីចឹងហ្នឹងហើយអឺវាពាក់ព័ន្ធជាមួយនឹងការសែបគប់ផងមិនថា អឺទីណាល្អជាងទីណាទេវត្តស្រុកអីយ៉ាងម៉េចក៏ដោយ បើកាលណាมันមានធัวហើយมันយកកថាជាធัวមកនិយាយហើយវត្តมันខុសពីកន្លែងដតីទេវត្តគ្រាន់តែជាទីកន្លែងនឹងចឹងហើយរហូតដល់ព្រះបរមពុរិស័ទចឹងមិនថ្មមិនបន្ទោសញាតិញោមទាំងស្រុងទេការដែលទៅវត្តមិនកោតនោះព្រះបរមពុរិស័ទអឺនិយាយប្រាប់កូនថា ប្រសិនបើអ្នករកសัพបរោះមិនមានទេ ពិភពលោកទាំងមូលនេះមិននិយាយតែវត្តមួយណាពិភពលោកទាំងមូលនេះបរោសัพបរោះម្នាក់មិនមកធ្វើជាមិត្តមិនបានអ្នកនៅម្នាក់ឯងណាត្រាច់ទៅដូចកុយរមាសអញ្ចឹងទៅវាមិនពិបាកចិត្តណាអញ្ចឹងបានយូរយូរទៅលោកប៊ូហ្នឹងក៏អបសុកអញ្ចឹងដែរនៅវត្តក៏តែរឿងលោកសឹកដែរហ្នឹងហ្នឹងហើយអានេះ មនុស្សមាន ទុករៀងខ្លួនហ្នឹងហើយជាងកាលបួសថាឲ្យសុកវាមិនសុកដែរណោះចឹងណាហ្នឹងហើយវាមិនសុកស្ថានភាពអីចឹងហោចង់ទៅនៅព្រៃឥឡូវស្រុកខ្មែរឥឡូវគាត់ថាស្វាអស់ព្រៃនៅហើយនឹងទៅនៅណាទៀតណាប៉ិនសរុបមកសរុបមកនិយាយជាធោះអានបន្តិចថាសន្តិភាពពិតប្រកបហ្នឹងវាថ្មីត្បិតទៅពាក់ព័ន្ធរបស់ខាងក្រៅចឹងមែនប៉ុន្តែ កន្លែងជាលេនដ្ឋានពិតប្រកបរបស់វាគឺនៅក្នុងចិត្តរបស់យើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងញាតិញោមណាធ្វើយ៉ាងណាបានសេចក្តីសុខធ្វើអញ្ចឹងទៅណា បានសេចក្តីសុខធ្វើអញ្ចឹងពិសេសគឺយើងបំបត្តិគំនុំក្នុង ចិត្តរបស់យើងព្រោះគំនុំហ្នឹងវាមករំខានសេចក្តីសុខនៅក្នុងចិត្តរបស់យើងទាំងអស់គ្នាបាទហ្នឹងដល់ណាយទេស្ដាប់ទៀតអត់ ហ្នឹងហើយបាទហ្នឹងហើយអូហ្នឹងហើយបាទអឺហើយបុគ្គលល្អបុគ្គលអាក្រក់ហ្នឹងវាមិនមែនរើសថាជាប្រសង់ជាបព្វជិតឬក៏ជាក្រហោះទេ អាចជាមនុស្សអាក្រក់មនុស្សល្អដូចគ្នាអញ្ចឹងណាញាតិញោមពាក្យថាកុំសែបគប់បុគ្គលពេលត្រូវសែបគប់បុគ្គលជាបណ្ឌិត គឺរាប់ទាំងអស់រាប់តាំងពីលោកសង្ឃរាប់តាំងពី បាសកបាសិការាប់តាំងពីអាចារ្យរាប់តាំងពីស្អីទាំងអស់ហើយដូចដូចដូចទេវតាត់អីប្រសក់អីប្រសង់នឹងពិខុឃើញទេអញ្ចឹងហើយបាននៅកិច្ចកោតហ្នឹងមាន ប្រែតដបងប្រែតពិខុ ប្រែតភិក្ខុនីប្រែតសាមណេរប្រែតសាមណេរីប្រែតបាសកប្រែតបាសិកាហ្នឹងណាណាក៏មាន សិទ្ធិធ្លាក់នរកបានដូចតែគ្នានឹងឯងហ្នឹងចឹងប៉ិនក្រាន់ថាអញ្ចេះអាត្មា ក្រាន់តែថាឲ្យជាកំណត់មួយណាអឺផ្ដើមពីយើងទាំងអស់គ្នាដើម្បីសេចក្តីសុខក្នុង ចិត្តរបស់យើងកាន់តែគិតថា សុកចិត្តឲ្យអ្នកដតីគិតយើងជាសត្រូវតែសុំកុំឲ្យយើងគិតថាគេជាសត្វសត្រូវហ្នឹងហើយពីព្រោះនេះជាមេរៀនញាតិញោមចិត្តយើងវាមិនងាយព្រមអញ្ចឹងទេតែគេធ្វើអីមិនស្រួលយើងខឹងហើយអាហ្នឹងវាជាធម្មជាតិធម្មជាតិវាមកអញ្ចឹងប៉ុន្តែអ្វីដែលយើងត្រូវរៀននេះណាដល់យើងរៀនបច្ច្រាស់ពីវាទៅវិញអាហ្នឹងបានឈ្មោះថាជាការវឹកហាត់ជាការបដិបត្តិជំនះវា មិនរស់នៅក្នុងអំណាចឬក៏ជាអាណានិគមរបស់វានឹងចឹងដូចជាមេត្តាករុណានេះគឺវាមានលំអនៅពេលដែលជួបរឿងនឹងតែម្ដងណាញាតិញោមនៅ ពេលដែលជួបរឿងដូចដូចព្រះបរមពោធិសត្វចឹងដែលព្រះអង្គទៅជាល្អនោះគឺជួបបញ្ហាឲ្យព្រះអង្គស៊ូបានណាស៊ូបានស៊ូបាននឹងជាមួយនឹងចិត្តអត់ក្រោតនេះដូចទួងចឹងលោកឧបមាទួងដែលយើងពង្ហូតទៅលើ ទង់ដែលចេញរាងស្អាតមិនមែនពេលអត់ខ្យល់ទេទង់ដែលចេញរាងស្អាត គឺនៅពេលដែលខ្យល់បក់មែនទេមែនទេហ្នឹងហើយហ្នឹងហើយហើយដឹងថាដងទង់នឹងរឹងមាំមកអត់ក៏នៅពេលដែលមានខ្យល់នឹងទៀតហ្នឹងហើយដងទង់នឹងដូចបញ្ញាបញ្ញាណាហើយអឺទង់ដែលបក់រវិចរវិចហ្នឹងគឺដូចជា ដូចជាខន្តីសេចក្តីអត់ធន់អត់ធន់នឹងមាន សម្រោះទៅបានគឺនៅពេលដែលជួបបញ្ហាស៊ូបានស៊ូបាននឹងមិនមែនស៊ូឆ្លោះទេណានឹងស៊ូជាមិនមែនស៊ូមិនតទៀតតមិនមិនថាប្រកាសថាមនុស្សអត់ខន្តីទេស៊ូខន្តីធននេះញាតិញោមត្រូវយល់ថាមិនមែនអត់ធនជាមួយអ្នកដតីទេ គឺអត់ធន់ជាមួយចិត្តអាក្រក់ខ្លួនឯងសម្រាប់ចិត្តអាក្រក់ខ្លួនឯងទេ ខន្តីធัวប៉ុន្តែយើងនិយាយច្រឡំយើងថាចាញ់ជាព្រះឈ្នះជាមាកុំតកុំតក៏មិនមែនជាដំណោះស្រាយដែរយល់ទេគ្រាន់តែមិនតមិនមែនជាដំណោះស្រាយទេព្រះសម្មាសម្ពុទ្ធដែលមានខន្តីនឹងមិនមែនខន្តីរត់ចោល គេហើយខន្តីឈប់និយាយមែនទេដូច្នេះអាលវកយៈអញ្ចឹងខន្តីនឹងឈ្នះ អាលវកយៈដោយខន្តី ចំណុចខ្លះព្រះអង្គត្រូវអត់ទ្រាំប៉ុន្តែមិនមែនទ្រាំរហូតដល់អត់និយាយទេនៅក្នុងចិត្តយើង វាមាន ទាំងធัวល្អមានទាំងធัวអាក្រក់កាលណាវាច្បោកច្បល់ ដូចទឹកនៅក្នុងពាងដែលមានកកអញ្ចឹងណាទឹកនៅក្នុងពាងដែលមានកកកាលណាយើងកោច្បោកច្បល់ទៅល្អចិត្តយើងកាលណាមានសេចក្តីខឹងក្រោធខ្លាំងគិតអីក៏លែងឃើញដែរសេចក្តីល្អក៏គិតលែងឃើញដែរណាញាតិញោមអញ្ចឹងសេចក្តីអត់ធន់នេះ ប្រៀបដូចជាសាជូចឹងចូលកោតយកទៅច្រោះនៅកកឲ្យធ្លាក់ទៅខាងបាត កាលណាបាតវាធ្លាក់កកចុះទៅក្រោមហើយ ទឹកនឹងថ្លាស្អាតទឹកនឹងតំណាងឲ្យបញ្ញាចឹងនៅពេលដែលស៊ូបានជាមួយនឹងអាចិតចឡោតសំបីតែធ្វើជាអ្នកសំដែងធัวធ្វើជាអ្នកឆ្លើយបញ្ហាស្អីក៏ដោយបើមនុស្សចឡោតទៅធ្វើមិនបានល្អទេគង់ទៅជួបគេសួរចុចគេសួរ ចេះចុះចេះចុះហើយតែឆាប់ចលោតទៅធ្វើមិនបានល្អមែនទេអញ្ចឹងពាក្យថាខន្តីនេះមិនមែនកុំតមួយគេទេមិនមែនបានតែអញ្ចឹងទេបើយើងយល់ថាខន្តីកុំតគេគឺយើងនិយាយដាក់ថាមនុស្សដែលមានខន្តីមនុស្សទន់ខ្សោយបាទណាមិនមែនទន់ខ្សោយទេដោយព្រះសម្មាសម្ពុទ្ធមើលបាននិយាយរឿងនឹងតិកាលអាលវកយៈទៅឃើញព្រះអង្គនៅលើបលាំងរបស់ខ្លួនឯងសមណៈចោះចេញចោះចេញព្រះអង្គចោះចេញ ដដាលទៅនិយាយសាមណៈនេះអញផ្ចាញ់សន្ធឹកអត់ចេញដល់ប្រើ ទៅបានដែរអញ្ចឹងហៅមកវិញមកសាមណៈមកអង្គុយវិញព្រះអង្គមកវិញទ្រាំទ្រាំសិនឃើញទេអឺសាមណៈចុះចេញចុះចេញ3ដងក៏កើតចិត្តខូចថាអញ្ចឹងអញប្រើឲ្យដើរទៅដើរមកឲ្យហត់ងាយអញចាប់បោកឲ្យងាប់ដល់គិតអញ្ចឹងព្រះអង្គឈប់ចុះណាដល់ឈប់ចុះ រឿងហ្នឹងវែងឆ្ងាយតទៅទៀតណាបានព្រះអង្គប្រាប់ថាពេលដែលអ្នក ប្រើយើង ដោយចិត្តល្អត្រឹមត្រូវយើងធ្វើតាមប៉ុន្តែអាចុងក្រោយអ្នកឯងប្រើនេះអ្នកឯងគិតថាយើងឲ្យយើងហត់ហើយអង្អះបោកយើងឲ្យស្លាប់យើងមិនធ្វើតាមទេឃើញទេបានអស្ចារ្យត្រង់ថាព្រះអង្គយល់ចិត្តរបស់ខ្លួនឯងនោះបានចរចាគ្នាក៏ដោះស្រាយគ្នាទៅដូច្នេះពាក្យអត់ធន់ញាតិញោមកុំច្រឡំថា ជាមនុស្ស ដែលទុនខ្សោយឲ្យសោះមនុស្សដែលអត់ធន់គឺជាមនុស្សដែលមានអំណាច ហើយគេស្មានមិនត្រូវទេអញ្ចឹងបានអាត្មាមើលរវាងការបដៅកូនណានៅស្រុកខ្មែរយើងម្ដាយនិងឪពុកកូនច្រើនខ្លាឪពុកជាងមែនទេហ្នឹងហើយដោយសារអីដោយសារម្ដាយអត់សូវចេះទប់ទេតែខឹងប្រាវប្រាវភ្លាម ចឹងកូនខ្លាចមែនប៉ុន្តែខ្លាចតែពេលម៉ែខឹងឯងរហូតដល់កូនគេថាម៉ែមិនអីតែតែកាត់ខឹងតែប៉ុណ្្នឹងតែកាត់ឈប់ខឹងលេងអីប៉ុន្តែបើប្រុសវិញដូចញោមប្រុសអាត្មាហ្នឹងអាត្មានិយាយជីវិតអាត្មាផ្ទាល់ហ่ะហើយបងប្រុសអាត្មាពេលធ្វើខុសអីចឹងញោមស្រីខឹងចាក់កលិចចុះឡើងចុះឡើងញោមស្រីឈប់ខឹងជាបាត់ញោមប្រុសអត់ទេណាអាត្មាខុសថ្ងៃហ្នឹងមិនមែនរੋរឿងថ្ងៃហ្នឹងទេណា នៅកូនធម្មតាចឹងឲ្យកូនងូតទឹកឲ្យស្អាតឲ្យកូនហូបបាយឲ្យហើយសពគ្រប់បានគាត់ហៅមកនិយាយដូចលោកទេសនាអញ្ចឹងសួរថាហេតុអីបានជាគាត់មានអំណាចថាមកពីគាត់មានសេចក្តីអត់ធន់ជាមួយអាចិត្តខឹងហ្នឹងគាត់អត់រោរឿងកូនពេលកូនមិនតន់ហូបបាយមិនតន់ងូតទឹកគាត់ពីព្រោះគាត់តាំងចិត្តថាគាត់បដៅកូនមិនមែនបដៅកូនឲ្យស្លាប់ទេគឺបដៅកូនឲ្យល្អបើរោរឿងកូនមុនហូបបាយខ្លាចវាមិនហូបបាយឈឺអីទៅពិបាកគាត់ទៀត ណាអញ្ចឹងมันចាំបាច់ស្រែកសំឡេងខ្លាំងมันចាំបាច់លោឡាប៉ុន្តែមានអំណាចកូនតលិចតលិចទៅកើតទៅកើតមកពីអីមកពីគាត់ឈ្នះខ្លួនគាត់អញ្ចឹងនេះហើយដែលហៅថាអត់ធន់ប៉ុន្តែមិនមែនអត់ធន់កូនតណាក៏ទៅអញឈប់និយាយមិនមែនអញ្ចឹងទេយល់ទេយល់ខន្តីធម៌ណាយល់ខន្តីធម៌ណាអញ្ចឹងខន្តីធម៌នឹងអត់ធន់ជាមួយអីអត់ធន់ជាមួយចិត្តអាក្រក់នេះ ចំណងអញ្ចឹងណាចង់ហួសហេតុត្រូវអត់ធន់ជាមួយនៅក្នុងខឹងក្រោតហួសហេតុចង់ជេរចង់បតិចទ្រាំជាមួយនៅហ្នឹងពីព្រោះយើងបដោយ តាមវាជេរទៅខុសបាត់មែនអត់ប៉ុន្តែមិនមែនមិនឲ្យនិយាយទេមានពីណាថាអត់ធន់អត់និយាយនោះហ្នឹងអត់ធន់អត់និយាយអាហ្នឹងវាជារឿងមួយ ដែលយើងគ្មានបញ្ញាដោះស្រាយហ្នឹងអញ្ចឹង ចប់ហ្នឹងហើយអញ្ចឹងអឺសំដាយមកពីមុនភ្លេចឲ្យអស់ចុះណាណាអេឲ្យភ្លេចចុះអ្វីដែលអាត្មាសរុបមកវិញគោលដៅដែលអាត្មា ចង់ឲ្យញាតិញោមចាំ ហើយជាសេចក្តីសុខបច្ចុប្បន្នហ្នឹងដើម្បីឲ្យចិត្តហ្នឹងវាបានមើលគ្នាដោយមេត្រីភាពរៀនវឹកហាត់ថាអឺ យើងមិនអាចបិទសិទ្ធអ្នកដតីមិនឲ្យគិតអាក្រក់ពីយើងទេប៉ុន្តែយើងរៀនគិតល្អពីអ្នកដល់អ្នកដតីពិភពលោកនេះនៅតែយ៉ាងនឹងចុះតែយើងមានដំណើរទៅមុខទៀតដោយព្រះសម្មាសម្ពុទ្ធអញ្ចឹងព្រះអង្គមិនអាចកែមនុស្សទាំងអស់បានទេព្រះអង្គកែបាន តែនរណា ដែលគួរកែហើយព្រះអង្គក៏បរិណិព្វានទៅ មិនមែនអ្នកទាំងអស់គ្នានឹងមករាំងស្ទះមិនអោយព្រះអង្គទៅនិព្វានទេនឹងអញ្ចឹង ហ្នឹងណានឹងមួយហើយមួយទៀតដែលអាត្មាឲ្យយល់ពាក្យថាអត់ធន់នេះមិនមែនអត់ធន់មិនមិនហ៊ានតនោះទេគ្រាន់តែអត់ធន់ជាមួយនឹងចិត្តច្រឡោតចិត្តដែលគិតប្រេះផ្ដាស់ហ្នឹងហើយទុកឱកាសឲ្យបញ្ញាដោះស្រាយនឹងចឹងកាលណាខឹងក្រោតមនុស្សមើលទៅអត់អត់ឆ្លាតទេណាញាតិញោមនិយាយខឹងឆ្លោតក្រោតច្រឡោះបោះបោក គឺចេញពាក្យសម្ដីអាក្រក់ ហើយមិនសមជាអ្នកចេះដឹងទៀត ចឹងបានពាក្យមួយតាឆង្កានកត់សរសេរថាបណ្ឌិតអត់ខន្តីគ្មានសល់អ្វីដែលនៅល្អណាចេះដឹងប៉ុណ្ណាក៏ដោយគឺស្រាប់តែស្រែកជេរស្រែកអីចឹងទៅសំសំឈ្មោះថាបណ្ឌិតទៀតណាអត់ទេដូចព្រះសម្មាសម្ពុទ្ធចឹងអាកោសកៈព្រាមជេរព្រះអង្គស្រាប់ព្រះអង្គជេរវិញទៅវាអស់អស់កន្លែងណាដែលថាព្រះអង្គនឹងជាសាស្តាព្រះអង្គនឹងជាគំរូដល់យើងប៉ុន្តែ មិនព្រះអង្គទទួលពាក្យជេរហើយព្រះអង្គរត់ចោល មិនដោះស្រាយអត់ទេនៅនិយាយនៅនិយាយគ្នាអញ្ចឹងប៉ុន្តែនិយាយបានមិនបានវាជារឿងរបស់នៅនោះជាមួយនឹងសច្ចកនិក្រុនអញ្ចឹងនៅតែនិយាយអញ្ចឹងប៉ុន្តែមួយជីវិតនឹងសច្ចកនិក្រុនមានស្ដាប់ព្រះអង្គណាអត់រហូតប៉ុន្តែព្រះអង្គនៅតែនិយាយអញ្ចឹងហ្នឹងហើយ ប៉ុន្តែនៅតែបានបនិស័យ200ឆ្នាំជាងមកសច្ចកនិក្រនបានទៅកើតនៅកោះស្រីលង្កាមាននិស័យបួសក៏បាន សម្រេចព្រះអរហន្តដោយសារអីដោយសារធ្លាប់បានឆ្លោះគ្នាមួយព្រះអង្គហ្នឹងឯងប៉ុន្តែឆ្លោះម្ដងចេះបន្តិចឆ្លោះម្ដងចេះបន្តិចសច្ចកនិក្រនណាហ្នឹងហើយប៉ុន្តែដោយសារខ្លួនឯងមានមាននេះហេមានមាននេះតែអញជាគ្រូធំមួយទៅឲ្យចាញ់ព្រះអង្គមិនកើតប៉ុន្តែឲ្យតែឆ្លោះមួយព្រះអង្គចេះបន្តិចឆ្លោះជាមួយព្រះអង្គចេះបន្តិច ពីព្រោះនៅពេលដែលទៅឆ្លោះជាមួយព្រះអង្គព្រះអង្គបាននិយាយនិយាយទៅឯកភាពដែរប៉ុន្តែកាលណាចោះចូលជាមួយព្រះអង្គវាអន់មនុស្សយើងវាចឹងវាខ្លាចអន់ចឹងបានព្រមចោះចូលហ្នឹងមែនទេហ្នឹងហើយយើងទាំងអស់គ្នាក៏ចឹងដែរអាត្មាក៏វាចឹងផងដែរហ្នឹងជាការពិតមនុស្សយើងចឹងដូចសំបីតែប្តីប្រពន្ធតោះគ្នាហ្នឹងអត់និយាយរមុនទេខ្លាចអន់ធ្លាប់ទេធ្លាប់អត់ ហើយតាមពិតបើទម្លាក់តាមាននេះនឹងចុះបន្តិចឲ្យធូរខ្ទុយចិត្តនោះហើយតាគណៈដែលថាមិនចង់និយាយមុននឹងខ្លាចអន់ហ្នឹងជាមួយចិត្តពេលហ្នឹងវាមិនបាទចិត្តពេលហ្នឹងមិនតឹងអាត្មាវាមិនធ្លាប់ទៅនៅជាមួយគ្រួសារប៉ុន្តែធ្លាប់មុខមិត្តភ័ក្ដិនៅកតុបជាមួយគ្នាតមាត់គ្នាកន្លះខែញោម ហើយរឿងនោះគ្មានរឿងអីធំដុំទេអាត្មាគ្រាន់តែនៅខាងក្រៅយូរបន្តិចហើយលោកសឹងមុនទៅក៏បិទទ្វារខ្ទាស់កលឹះកាលនៅសាមណេរណាទៅគោះគោះទ្វារយូរបន្តិចបានលោកបើកហើយលោកធ្វើមុខកមោកមោដឹងលោកខឹងខឹងប៉ុណ្ណឹងខឹងដែរតាំងពីហ្នឹងឈប់និយាយគ្នាមករឿងប៉ុណ្ណឹងគេក៏មិននិយាយអាត្មាក៏មិននិយាយហើយគាត់នឹងមានចិត្ត20អង្គ តោះទៅជាមួយមនុស្សម្នាក់អាត្មាពិបាកចិត្តអូយពិបាកវាអត់សុខសោះមិត្តភក្តិដែលធានាមកសរសេរលិខិតធានានេះឯងហ្នឹងហើយហើយអាត្មាសួរថាមើលបងឯងវាមិនខ្មិចលើហ្នឹងកណាកណាមានមិនចិត្តនិគុណមិនដែរចុះហឹមហើយអាត្មាសួរថាមិនខឹងកណារឿងអីចេះកណាមានខឹងរឿងចុះខឹងកណារឿងអី សើចជាមួយគ្នាទៅយីពិបាកដែរឆ្លោះគ្នានេះមែនទេជឿថាពិបាកទេបាក់អីទៅដាក់តែមាននេះចុះបន្តិចធូចឹងបានព្រះអង្គថាមាននេះគឺជាអំរែកដ៏ធ្ងន់ដាក់ចុះទៅស្រាលញញឹមណាដាក់ចុះទៅស្រាលប៉ិនដាក់បានប៉ុណ្ណានឹងមើលស្ថានភាពអាត្មាក៏វាមិនដឹងស្ថានភាពញាតិញោមទេណាញាតិញោមមានតែរៀនខ្លួនឯងហើយ មើលខ្លួនឯងចឹងទៅគ្មានអ្នកណាថាអានិយាយចេះតែនិយាយទៅទេប៉ុន្តែអឺញាតិញោមប្រព្រឹត្តយ៉ាងណាគឺឃើញខ្លួនឯងដឹងខ្លួនឯងសេចក្តីសុខទុក្ខក៏ខ្លួនឯងកណាមានចម្ងល់ថាចាស់ចាស់ ហាម មិនឲ្យកេងក្បាលឬដាក់ក្បាលដំណេកទៅទិសខាងលិចព្រោះនាំឲ្យចង្រៃយីអ៊ុនដាក់ម្យ៉ាងទៀតអាចមកពីអ្នកស្លាប់ក៏គេដាក់ឲ្យទៅទិសខាងលិចដែរ អាហ្នឹងវាគ្រាន់តែជំនឿតគ្នាអញ្ចឹងទៅហើយដើមឡើយមកពីថ្ងៃវារះនៅទិសខាងកើតដល់លិចទៅវិញទៅទិសខាងលិចអញ្ចឹងទៅក៏យើងដាក់ក្បាលទៅទិសខាងលិចទៅប៉ុន្តែខ្មែរយើងផងពួកបរទេសនៅនេះដល់លិចកើតណាទេដាក់ទៅណាខ្លះដាក់ទៅណាដាក់ទៅទិសណាគេដាក់នោះនេះអត់ប្រកាន់អីផងប៉ុន្តែវាអាចពាក់ព័ន្ធនឹងរឿងមួយ ដែលអាត្មាគិតមិញនឹងឃើញថា ផ្ទះនៅតាមស្រុកស្រែមិនជាសូវមានបន្ទប់ទេគឺសង្ឃថាហូបបាយនឹងហើយក្រាលកាទេលដេកនឹងផ្ទះតូចតូចផ្ទះខ្ទមអីហ្នឹងហើយច្រើនធ្វើផ្ទះបែរមុខទៅកើតណាហើយលើតែយើងដាក់ដេកបែរមុខទៅលិចគេឡើងមកចំមាត់ទ្វារទៅវាឃើញធ្លាក់អាយ៉ា3អីហ្នឹងមិនដឹង ចឹងដាក់ជើងទៅចំកម្មចដៅគេឡើងមកឃើញនេះឃើញនោះចឹងទៅណាមានវាំងនួនមានបន្ទប់អីផ្ទះអ្នកក្រធម្មតាពីមុននោះអានឹងចឹងបើអាចអញ្ចឹងវាអាចត្រូវហេតុផលដែរហ្នឹងទៅដេកដាក់ជើងទៅអញ្ចឹងអត់ប្រយ័ត្នទៅលិចនេះលិចនោះស្រួលខ្លួនហ្នឹងហើយ តែឥឡូវយើងទៅដេកតាមសន្តាគារឥឡូវសន្តាគារកូរ៉េគេដាក់តំណដេកតំណឲ្យថ្ងៃមិនចឹងអ្នកដើរអ្នកដើរច្រើនយើងមិនមែនទៅធ្វើតែដើរទៅតាមក្រុងឲ្យលែងស្គាល់លេខកោតហើយឥឡូវនេះថ្មាមដឹងលេខទៅណាឥឡូវកំពុងបែរមុខទៅណាថ្មាមដឹងនេះដឹងទៅណាទៅណីដឹងទៅឆ្វេងទៅស្ដាំវិញណាឥឡូវហ្នឹងឃើញទេស្រេចតែគេកំណត់ទិសហ្នឹងគ្រាន់តែការកំណត់សន្តាគារទៅមើលសន្តាគារទៅសន្តាគារមិនបាច់តែនៅ ស្រុកគេស្រុកយើងនឹងក៏ដោយនៅកន្លែងទីក្រុងធំធំមើលទៅតឡើងទៅគេដាក់ក្បាលតនេកតណាដេកតំណឹងឯមិនចឹងទៅលើកទៅលើកក្រេគេដូរមិនវិញមានស្អីប៉ុណ្្នឹងឯងបាទមានអីទៀត សុកណាសុកណាសួរថាអឺពីពីកម្មជាក្រោមដែរសូមសួរគ្រូមួយថាភិក្ខុសង្ឃប្រើសាមណេរបេះផ្លែឈើនៅក្នុងវត្តដែលមិនបាន សូមអង្គណាមួយក្នុងវត្តតើមានទោសទេ ហើយសូមគ្រូជួយសម្ដែង ពីគុណធម៌របស់សិក្ខាបទទាំង5ផង អឺភិក្ខុសង្ឃប្រើសាមណេរបេះផ្លែឈើនៅក្នុងវត្តបាទនិយាយទៅសិក្ខាបទមួយភិក្ខុបេះខ្លួនឯងក៏មិនបានប្រើគេឲ្យបេះក៏មិនបានទោះបីផ្លែឈើហ្នឹងអនុញ្ញាតក៏ដោយ ប្រើមិនបានទេក្នុងសិក្ខាបទហ្នឹងណាប៉ុន្តែបើជាកัปពយៈពាក្យ ហ្នឹងហើយដូចឲ្យសាមណេរអឺមើលមើលផ្លែឈើហ្នឹងទុំនៅប្រើអញ្ចឹងសាមណេរយល់ការក៏បេះប្រកែងលោកទៅអត់អីលោកអត់ប្រើទេប៉ុន្តែលោកប្រើជាកបយៈពាក្យហ្នឹងហើយប៉ុន្តែ គិតទៅតាមព្រះវិន័យរបស់ដែលវាដោះក្នុងវត្តហ្នឹងវាគប្បីជារបស់រួមអញ្ចឹងបើវាជារបស់រួម គួរតែបាន ការចាត់ចែងពីផតទេសហ្នឹងវាគិតឲ្យល្អិតល្អន់នៅ ក្នុងព្រះវិន័យហ៎ហើយឲ្យអាត្មាសម្ដែងពីគុណធម៌របស់សិក្ខាបទ5ផងហ្នឹងហើយនឹង សុំមិនសំដែងអាហ្នឹងវែងនិយាយទៅក៏វា ច្រើនដងពេកណារឿងសិក្ខាបទ5ហ្នឹងដឹងគ្រប់គ្នាហើយខ្មៅដៃជីវិត សួរថ្មថាកណាសូមសួរថាកូនជាព្រះសង្ឃសូមខមាទោសមេដាបិតាតែអត់សំពះទេគ្រាន់តែខមាទោសដោយមត្តទេតើបានអត់ល្អបើដឹងទោសកំហុសហើយសូមខមាទោសសូមអត់ទោសល្អមិនបាច់តែម៉ែឪទេកូនក្មេងក៏ដោះនរណាក៏ដោះបើដឹងតែយើង មានកំហុសចំពោះគេហើយសូមអត់ទោសល្អ មែនទៅអញលោកហើយអញចេះសុំពីណាទេមែនអញ្ចឹងអាហ្នឹងមានអ្នកអញ្ចឹងពាក្យថាមាន កំហុសហើយសុំអត់ទោសនេះអ្នកណាក៏គួរដែរអញ្ចឹងអ្នកណាក៏គួរដែរហ្នឹងហើយសំបីតាសัตว์ក៏ដោយបើវាចេះស្ដាប់គួរសុំវាទៀតណាបើយើងប្រមាថមើងងាយធាក់វាអីចឹងទៅដូច្នេះការសុំកម្មាទោសវាកើតពីកំដឹងកំហុសឲ្យតែដឹងថាវាជាកំហុសពិត សុំទោសទៅអត់អីទេល្អមានមនុស្សល្អចេះសុំទោសសុំនឹងមិនមែនសុំយកតែល្អមើលទេគឺថាសុំដោយឃើញថាជាកំហុសមែននៅខុសប៉ុន្តែឃើញថាវាជាកំហុសមែនហើយសុំទោសឈប់ធ្វើអញ្ចឹងទៀតសុផល ផលអឺសុផលផលឪពុកម្ដាយគាត់បានចែកផ្លូវគ្នាហើយខ្ញុំកណានិងបងប្អូននឹងមកនៅ ជាមួយម្ដាយទាំងអស់ឪពុកខ្ញុំគាត់ត្រូវនៅ ម្នាក់ឯងតែម្ដាយខ្ញុំកណាគាត់នៅ តែឲ្យទៅមើល ថែឪពុកខ្ញុំដូច ដូចហើយអសរពោមួយពេលពិសេសអត់តន់ចប់ផ្ញើមកហ្នឹង ណានៅខាងណាវាមិនជាបញ្ហាអីឲ្យយើងនៅមើលថែមអីទេណាអីទេព្រោះយើងខ្លួនតែមួយបែងហែកជាពីរមិនកើត Mm-hmm. អឺមិនភេនុនេះសួរថាពាក្យថាថ្មិលអត់សាសនា មានន័យយ៉ាងណាអូអ្នកនិយាយហ្នឹងក៏មិនដឹងដែរថ្មិលថ្មិលកម្មពិតវាមកពីពាក្យថ្មិលថ្មិលមែនហ្នឹងថ្មិលហ្នឹងមានជនជាតិអឺនៅនៅស្រីលង្កានៅស្រីលង្កាហ្នឹងអឺជាជនជាតិភៀតតិចរបស់ឥណ្ឌា ជនជាតិដើមឥណ្ឌាដែរតាមិលហ្នឹងហើយវានៅនៅចិត្តព្រំដែនលង្កាឥណ្ឌាហ្នឹងប៉ុន្តែនៅ ក្នុងដីរបស់លង្កាហ្នឹងគេហៅជនជាតិតាមិលតាមិលហ្នឹងហើយដែលមែនតើពីដើមមកប្រឆាំងមួយពុទ្ធសាសនាអីចឹងច្រើនអញ្ចឹងទៅវាជាប់ពាក្យថាតមិលតមិលអត់សាសនាអីចឹងទៅប៉ុន្តែពិតពួកហ្នឹងក៏មានដែរជឿនេះជឿនោះបើខានថាកាន់តែប្រឆាំងមួយពុទ្ធសាសនាអីចឹងក៏គេហៅថាតមិលអត់សាសនាតា ប៉ុន្តែមែនតែនទៅអ្នកនិយាយថាតមិលអត់សាសនាថ្មិលអត់សាសនាមិនដឹងពាក្យហ្នឹងមកពីណាផងខ្ញុំក៏ថ្មិលប្រែរចង្រៃតមិលតមិលហ្នឹងមនុស្សល្អមកកណោអាត្មាថ្ងៃមុនជិះ Uber ជួបថ្មិលតមិលស្រេចនៅលើអ្នកនិយាយទេគេចង់និយាយរឿងអីក៏និយាយរឿងហ្នឹងដូចនិយាយចិត្តជាទេវតាត់មត់ជាទេវតាអីអីចឹង ទេវតតមិនមែនចេះថាអាក្រក់រហូតណាទេវតតល្អមកកណោមុនខ្លាយជាអាក្រក់នឹងទេវតតល្អបានឈានបានអីនោះចិត្តស្លាប់នឹងទេវតតកែខ្លួនដឹងខ្លួនថ្វាយជីវិត ចំពោះព្រះអង្គទៀតពេលចិត្តស្លាប់នឹងទេវតា ខ្លះហ្នឹង បានព្រះអង្គព្យាករផងហ្នឹងហើយប៉ុន្តែទៅពេលនិយាយក៏គេខឹងថាចិត្តទេវតតមកជាទេវតាគំនិតអាក្រក់ ម៉ត់ល្អអញ្ចឹងណាប៉ុន្តែយល់ទេវតានឹងស្អីខ្លះមិនដឹងទេដឹងទេសូមមើលសំណួរជាបន្ត មបញ្ញាកណែមានសំណួរចង់សួរដោយលឺចាស់ពីដើមតែនិយាយថាផ្ទះដែលធ្វើនៅចំពីមុខផ្លូវបំបែកគេគេថាផ្លូវខ្មោចដើររកស៊ីមិនបាននឹងនៅមិនសុខនឹងវាអាចមានហេតុផលផ្សេងដែលដែលយើងវាចាំត្រឹមតែពាក្យ អាចថារបៀបនៃការរស់នៅពីដើមមកអាចថាវាមានរបត់ខុសពីយើងឥឡូវប៉ុន្តែឥឡូវនេះបើថាផ្ទះម្ដុំណាដែលចំនៅពេញចំផ្លូវលក់ដូរដាច់មានផ្លូវទៅតឹងចេះផងមកមានផ្លូវបុកចេះមកផងមកផ្លូវហ្នឹងលក់ដាច់តែមក មានយើងរៃអីទៅមើលផ្ទះអំពេញមើលអារឿងពិតទៅមកទៅមើលផ្ទះអំពេញអាផ្លូវណាផ្ទះណាផ្លូវចំផ្លូវហ្នឹងត្រូវប៉ាន់ហើយបើសិនជានៅម្ដុំអំពេញអីមានផ្ទះណា ចំមាត់ ចំផ្លូវបុក ចូលអញ្ចឹងហើយវាចង្រៃនៅមិនកើតទេអាត្មាបិណ្ឌបាតដាក់បាតអាត្មាអមមិនបានទេអានឹងថ្លៃទៀតស្រេចតែមនុស្សថាទេអានឹងប៉ុន្តែ ក្រែងលោរបត់នៃការរស់នៅពីដើមចាស់ចាស់វាមានរឿងអីផ្សេងដែលយើងដែលយើងមិនដឹងក្រៅពីបន្តនិយាយមកហើយយើងគ្រាន់តែចាំប៉ុណ្្នឹងណាហ្នឹងតែដូចជាតាមផ្លូវតាមអីវាចំមាត់ផ្លូវពេកទៅវាផ្លូវតូចតូចតាមជនបទតាមអីហើយលោវា ថ្មរនឹកថាយ៉ាងម៉េចវាមិនឃើញថ្មគិតថាការនិយាយភាកចឹងវាសិតតែមានមូលហេតុដើមរបស់វាបើកាន់យើងនឹកមិនឃើញហើយវាយើងចាំតែជំនឿខុសឧទាហរណ៍ដូចថ្ងៃមុននិយាយ ថាបោះផ្ទះពេលយប់វាចង្រៃដូចនាំទ្របចេញអីចឹងព្រោះនៅតាមជនបទមានមានភ្លើងអគិសនីអីភ្លើងចង្គៀងល្ងិតល្ងិតហ្នឹងលោបោះទៅវាដោយខ្សែកខ្សែដៃវាជ្រុះកវលជ្រុះអីវាបាត់ទៅ វាមិនមែនជាដីស៊ីម៉ងឯណាដីផ្ទះឈើឯហ្នឹងបោះបោឈូសតាមប្រឡោះប្រហោងទៅក្រោមបាត់ទៅរនៀបរស័យអីហ្នឹងនៀបក្តារអីហ្នឹងវាមានប្រហោងអញ្ចឹងក្រោមផ្ទះហ្នឹងសិតតែដីឈូសទៅកប់បាត់ហើយអញ្ចឹងវាអាចមានហេតុផ្សេងឯងការដែលគាត់និយាយហ្នឹង ហើយវាពីសម័យមួយទៅសម័យមួយអាការនិយាយតគ្នាហ្នឹងវាមិនមែនចេះតែត្រូវតាមរហូតទេឧទាហរណ៍ដូចជំនឿខ្លះនិយាយពីការធ្វើហោជាងហោជាងចេះចេះបកកើតជំនឿថាបើសិនជាធ្វើមិនត្រូវតាមຂណាតទេវារោស៊ីដាក់អញ្ចេះអញ្ចោះប៉ុន្តែបើអត់ទេតាមពិតចាស់បុរាណគាត់ គាត់ឆ្នៃຂណាតឲ្យស្រេចថាអឺទំហំប៉ុណ្ណឹង ពីពីនឹងដល់ហ្នឹងកម្ពស់វាត្រូវប្រមាណដាក់ទៅបានវាត្រូវຂណាតហើយវាសមហើយតែអញ្ចេះវារាពេកអញ្ចេះវាស្រួចពេកអញ្ចឹងដើម្បីឲ្យមនុស្សរក្សាຂណាតនឹងទុកគាត់បង្កើតជំនឿនៅនឹងមួយធ្វើអញ្ចឹងទៅបានរស់ស៊ីបានអញ្ចឹងដូចចិនខ្សែងខ្មៅគេគេដាក់ កែវទឹកពីលើមឈូសខ្នងមឈូសកុំឲ្យកឡកកាលណាកឡកទៅវារស់ស៊ីដាក់ចេញតាមពិតអត់ទេអ្នករៀបចំហ្នឹងគេឲ្យកូននឹងប្រយ័ត្នឲ្យលើកឲ្យវាគោរពកុំឲ្យវាកឡកទឹកប៉ុន្តែមនុស្សដាក់អារឿងរស់ស៊ីបានទៅទៀតហ្នឹងវាមានលោភៈអញ្ចឹងវាទៅហើយតាមជនបទអីគេលោថាផ្ទះវាចំផ្លូវពេកទៅគោវាផ្អើល គេហៅគោចាំជើងចាំអីវារត់មកវាទប់មិនបាន វាមកបុកកូនបុកអីក្នុងផ្ទះហ្នឹងអីចឹងទៅណាជួនកាលហែងអាចអញ្ចឹងវាមានអញ្ចឹងពុទ្ធនៅស្រុកស្រែមានអាគេហៅគោចាំជើងបោលទង្វងទង្វងដល់វាចំផ្លូវពេកវាមកទប់មិនតន់ជ្រុលមកបុកក៏មានឬក៏អាចនៅក្នុងហេតុផលផ្សេងអារួមមិនឃើញបានអាថាឲ្យវាចង្រៃស្អីនេះវាមិនឃើញទេបើគាត់ថា វាអាចមានហេតុផលអីមួយដែលវាប៉ះពាល់ដល់ការរស់នៅសម័យនោះយ៉ាងគូយ៉ាងគូនេះ សួរថាហេតុអ្វី បានជាគេសរសើររាប់រយដង ទទួលយកបាន តែគេជេរតែម្ដងហាក់បីដូចជាទទួលយក មិនបាន អន់ចិត្តទោមនស្សកើតឡើងភ្លាមយើងត្រូវសិក្សាថាតើអន់ចិត្តកើតទុកនេះមកពីអីសេចក្តីទុកទោមនស្សអីអីហ្នឹង នៅក្នុងសច្ចធម៌វាកើតពីតណ្ហាទេមិនមែនកើតពីគិជេទេវាកើតពីតណ្ហាណាកើតពីតណ្ហានៅក្នុងអរិយសច្ចធម៌4ហ្នឹង ទុកទោមនោះឧបាយាសៈអីនេះពពុទ្ធអត់បាននិយាយថាខ្ញុំទុកខ្ញុំអន់ចិត្តហ្នឹងមកពីគេថាមកពីគេជេរមែនទេពពុទ្ធអត់ថាអញ្ចឹងថាកើតពីតណ្ហាហ្នឹងតមាត់យ៉ាងខ្លី បរមត្តធម៌4នឹងតួអង្គតែមួយគត់នាំឲ្យការទុកគឺតណ្ហាអង្គធោគីលោភៈឥឡូវញែកវាបន្តិចមកវានាំឲ្យកើតតណ្ហាមិនអឺតណ្ហាវានាំឲ្យកើតទុកល្មិចចុះសរសើររាប់រយទទួលយកបានដោយសារអី វាស្របជាមួយតណ្ហាសរសើរហ្នឹងវាស្របជាមួយតណ្ហាហើយចុះជេហ្នឹងវាល្មិចបើកើតទុកថាមិនរឿងជេទេមកវាវាខ្ទាស់ជាមួយតណ្ហារបស់យើងអញ្ចឹងណា ដល់ខ្ទាស់ជាមួយតណ្ហាអាហ្នឹងវាត្រូវតោមណោះហើយឃើញទេឃើញជាបច្ច័យកើតឡើងភ្លាមអញ្ចឹងរាល់តណ្ហាទាំងអស់ហ្នឹងសិតតែជាបច្ច័យនាំឲ្យកើតទុកនឹងឯងមានរឿងអ្នកតន្ត្រីគេថាអីមិនគេសរសើររាប់រយមិនអីថានឹងស្របជាមួយតណ្ហា ម្ដងទៀតណាស្រប ជាមួយកិលេសកិលេសយើងវាត្រូវការអានឹងទេខ្ញុំមិនចង់បានការសរសើរស្អីទេមិនជួនកាលវាស៊ំពេកយើងមិនដឹងថាយើងចង់បានផង ចង់ដឹងថានៅការសរសើរអត់ត្រូវការគេនិយាយល្អអត់ណានៅពេលគេជេរមកតោះអត់ចុះអានឹងគូគ្នាណាអាចង់ហើយអត់ចង់ហ្នឹងអាចង់ហើយទៅហ្នឹងអាសបាយហើយតោះហ្នឹងវាជួយគូគ្នាតោះខ្លាំងតនហាខ្លាំងតោះតិចតនហាតិច អានឹងវាគូគ្នា មើលតាមនឹងបើមនុស្សមិនខ្វល់រឿងសរសើររឿងតក់រឿងគេជេរក៏មិនទៅអីដែរតែបើថាពេញចិត្តនឹងការសរសើរការរាប់អានហើយចាំប្រុងទៅ នៅពេលដែលគេឈប់រាប់អានអានឹងដូចធ្លាក់ទៅលើជ្រោះចឹងចឹងបានអ្នកឡើងធ្វើតណែងធំធំងាយហ៊ានងាយហ៊ានចោះរឿងអីរឿងជាប់ជាមួយនឹងគេគោរពនឹងគេហៅងារនេះងារនោះចឹងវាជាប់អាហ្នឹងអញ្ចឹង ដល់ពេលបាត់ទៅវិញដឹងរស់ល្មិចទៅទៀតដូចពួកដូចស្មាលើ ខាងដើមតួតួកុនកូរ៉េតួអ្នកចម្រៀងស្អីដែលល្បីល្បីនោះតំណាគេសិតតែ fan សិតតែសញ្ញេតំណាគេអបអសាតួក្រឹកក្រឹកក្រែងក្រែងហ្នឹងអញ្ចឹងតណ្ហាវារីកមៀតឯងធំធំខ្លាំងបើនិយាយពីពើតប៉ោងវិញកំពុងតែប៉ោងធំឯងប៉ោងប៉ោងប៉ោងប៉ោងប៉ោងដល់ដំណាក់កាលរបស់វាប៉ះអីបន្តិចភុចបែកខ្ចាយ អត់មានមកធូវិញតន់ទេឃើញទេយើងទទួលវាអត់តន់ទេបធូអត់តន់បធូអតណ្ហាវាអត់តន់ធ្លាប់គេរើសជាតារាតួឯកចឹងណាដើរតួឯកតួឯកតួឯកល្បីល្បីល្បីល្បី ស្របហើយមួយតណ្ហារបស់ខ្លួនឯងវាអស់ចា ego នោះវាឡើងខ្លាំងមានអ្នកនឹងវាឡើង ខ្លាំងអញតួឯកអញតួឯកដល់ថ្ងៃណាមួយទេឯងដើរតួឯងមិនកើតមកតួរងវិញ តែប៉ុណ្ណឹងរស់មិនបានអានដូចពើប៉ោងវាធំហើយធំធំធំធំប៉ុនអត់មានទេណាខាងក្នុងតទេទេណាអាធំមាននេះហ្នឹងធំពើប៉ោងធំពើប៉ោងនេះធំតណ្ហាវាទៅមួយមាននេះនឹងវានៅ មួយតណ្ហានឹងដែរចាមាននេះហ្នឹងព្រះអង្គថាដូចហ៊ីងអញ្ចឹងដូចហ៊ីងអញ្ចឹងណាដូចហ៊ីងដូចកែបវាប្រប៉ោងខ្លួនវាវាគិតថាខ្លួនវាធំហ៎ដោយសារពេលវា ពេលវាវាប៉ោងទៅនេះអាក្បាលពោះវាឃើញមកកងាងងាងចេះភ្នែកវាមើលទៅឃើញខ្លួនអញប្រប៉ុនយៈពោះភ្នែកវានៅណែភ្នែកវារៀងលៀនចេះធម្មតាវាមើលខ្លួនវាអត់ឃើញទេដល់ពេលវាប្រប៉ោងចេះមកនេះអាក្បាលពោះវាមកចេះដូច្នេះវាឃើញខ្លួនវាធំហ่ะវាអត់រត់ទៅណាទេពោះខំក៏វាភ្លេចរត់ដែរពេលហ្នឹងវាបំប៉ោងខ្លួនវាវាថា អឺធំអញធំហើយឯងលេបអញចូលវាបប៉ោងចឹងវាមានប្រឹងរើអីទេអឺហើយតាប៉ោងធំលេងលឿនដូចកពតចឹងកពតដែលបើថានោះទូចភុបលឿនមកហើយតាធំចេះហើយកពតស្គាល់ត្រី កពតអាត្រីកពតវាគិតថាវាអស់ចាហើយហើយតាវាអស់ចាហើយតាជាប់ឃើញខ្លួនឯងអស់ចា ហើយចប់ហើយ អស្ចារ្យដោយកន្លែងហ្នឹងចប់ហើយទៅណាមរួចទេទៅណាមរួចទេយឺតទេតែពីក្មេងយកចាប់កតុយវាកន្លោះកន្លោះពុបពុបពុបតាត់ធ្វើលេងបាល់ត្រីកពតហ្នឹងឡើងកប៉ងកប៉ងប៉ុណ្ណេះនឹងចឹងចឹងបានអ្នកចម្រៀងអ្នកអីហ្នឹងអាចធ្វើឲ្យគេសើចអាចធ្វើឲ្យគេសប្បាយ ប៉ុន្តែពីក្រោយចងកមកណោចឹងសរុបមកវិញវាមិនមែនតែរឿងអ្នកចម្រៀងខាងក្រៅយើងនឹងក៏ដោយអាមិនបានខមមិនអបអសាទរមកកណោជេរតែបន្តិចមិនបានថាមកពីគេអបអសាទរវាស្របមួយកិលេសទេមិនមែនរឿងល្អអីទេវាស្របមួយកិលេសតាពួកកិលេសលោភៈហ្នឹងវាត្រូវការអាហ្នឹងអឺអាហ្នឹងល្អអឺអាហ្នឹងអូខេដល់គេ បដិសេធគេជេរគេបិចោគេបិឈឺអីមកចាប់ផ្ដើមឈឺមកពួកអីព្រោះតែពេញចិត្តនឹងអារាប់រយ comment ហ្នឹងយីអញប៉ុណ្ណឹងដែរណាវាថាអញអញ្ចឹងណាអាហ្នឹងឃើញធំទៅដូចកពតទៅដូចហ៊ីងបាទណានឹងអញ្ចឹង ហើយអាសាលឺមនុស្សដែលមិនស្គាល់ខ្លួនឯងអូយខ្ញុំមិនទៅជោអីទេជាតែនិយាយហួសមៀតចឹងយល់អត់ពាក្យជោហ្នឹងអង្គធัวស្អីគេលោភៈហ្នឹងណាវាពេញចិត្តហ្នឹងណាគេថាមានមោទនភាពស្អីណាហ្នឹងជោហ្នឹងហើយ ហើយធ្វើតេស្តលេងលេងថាមនុស្សណាមិនមិនចូលមែនទេញោះវិញមូលបកាច់លៀបពួរអីលេងតិចចាំមើលឡូតអត់ដូចអាធ្លាប់លើករឿងយាយម្នាក់គាត់ទៅវត្តអូ សពាក់សអីសនំសនួន ក្មេងៗគេចង់ពិសោធន៍មើលយាយកាន់សិលហ្នឹងឈប់ខឹងទៅដល់ពេលមកសួរយាយមកពីណាមកពីវត្តទៅវត្តធ្វើអីទៅសាសិលហើយសិលប្រមាណសិល8ចៅអឺសិល18អញ្ចឹងមុខឡើងដូចស្វាបោកចានស្រាក់កូនអាណាគេ គ្មានពូជគ្មានដំបូងនិយាយមិនដឹងចាស់ដឹងទុំណាដល់អញ្ចឹងក្មេងហ្នឹងក៏សុំទោសហ្នឹងលោកយាយអើយខ្ញុំខនសាកលបងខ្ញុំលឺតែកាន់សិលខ្ពស់អញ្ចឹងស្មានតែអស់ខឹងខ្ញុំខនសាកមើលតាខ្ញុំសុំទោសមិនខ្ញុំចង់មើលងាយមែនទេខ្ញុំខនសាកមើលទេ និយាយនឹងវាអត់បលយកឯងបើសាកមិនក៏មិនប្រាប់អញមុនណាហ្នឹងវាប្រាប់មុនគេមានហៅសាកនឹងវាខ្ទាស់មួយតណ្ហាតែតណ្ហាវាត្រូវកែលោកធម៌ទាំង8ហ្នឹងវាស្របមួយតណ្ហា4វាខ្ទាស់មួយតណ្ហា4មានលៀបស្របមួយតណ្ហាអូខេប្រហែលក៏បានចង់10លានមកក៏បានដែរនេះនេះបាត់ទៅវិញ1រៀលក៏វាទាស់ដែរ ព្រោះវាខ្ទាស់មួយតណ្ហាព្រោះតណ្ហាវាត្រូវប្រមូលទៀតអឺសរសើរសរសើរមកពិភពលោកក៏អត់អីដែរវាស្របមួយតណ្ហាហើយដល់គេជេរមកវិញបាច់ជេរមកពិភពលោកជេរតែ4 10នាក់ក៏អស់សក់លីងនេះព្រោះវាខ្ទាស់មួយតណ្ហាចឹងវាមិនមកពីគេជេរទេគឺមកពីតណ្ហាចង់ពីរយ៉ាង នៅជាប់មួយពាក្យសរសើរ អេខ្ញុំមិនទៅជាប់មួយពាក្យអសារមិនចង់ឲ្យវារសារខ្ញុំទេខ្ញុំចង់តែឲ្យត្រឹមតែវានិយាយត្រឹមត្រូវទៅហ្នឹងឯងចង់ឲ្យគេនិយាយត្រឹមត្រូវហ្នឹងហើយតណ្ហាវាមិនព្រមឲ្យគេនិយាយមិនត្រឹមត្រូវហ្នឹងហើយគិតមើលអាពាក្យមិនត្រឹមត្រូវបើគេនិយាយទៅដាក់អ្នកផ្សេងមិនអីទេវាតោះតែដាក់លើអញហ្នឹងឃើញទេឃើញអញហ្នឹងវាមានអីទិដ្ឋិនៅហ្នឹងមួយតណ្ហាហ្នឹងខ្វែអាពាក្យចឹងចឹងពាក្យប្រមាថការទៀនអីគឺជេរទៅណាទៅណីលឺមិនអីឃើញទេ បើយើងធ្វើដូចដូចត្រឹមត្រូវណាស់អញ្ចឹងយើងធ្វើដូចត្រឹមត្រូវណាស់អញ្ចឹងតាអាខ្ញុំគ្មានទៅចង់បានសរសើរអីប៉ុន្តែត្រឹមត្រូវមួយខ្ញុំនិយាយឲ្យត្រូវឃើញមែនទេត្រឹមត្រូវទៅលើកិលេសអញនឹងវាមិនត្រូវការហ្នឹងអញត្រូវការផ្សេងចង់ដូរសភាវៈហ្នឹងក៏ຕົកបដ ாய் ទៅគេណាឯសួរក្នុងសង្គមអាពាកម៉្រាយទៅម៉្រាយមកហ្នឹងគឺគ្នាជេរគ្នាពេញណាពេញណីហ្នឹង ប៉ុនយើងវាក្តៅទេថាអត់ទេមកវាមិនប៉ះអញវាអត់វាអត់បានមកប្រឆាំងតណ្ហាអញបានវាអត់ក្តៅហ្នឹងរៀនឲ្យដឹងមើលកម្រិតចិត្តរបស់យើងហ្នឹងម្នាក់ម្នាក់កំតន់ឲ្យបន្ទូខ្លួនឯងហ្នឹងនៅជាពធជនហ្នឹងទេកុំឲ្យបន្ទុកឲ្យសោះឲ្យ10ខុសទាំង10 ហ្នឹងហើយសំបីយើងជ្រះថ្លាជាមួយអ្នកធនអ្នកអាលោកក៏ដោយអីក៏ដោយឃើញយាយយាយខកចិត្តតញយហ៎អឺអញស្មានតែអត់សឹកទេអឺអញស្មានតែល្អអឺពីណាតើចេះដល់ឲ្យស្មានគេចឹងប្រពុតឲ្យរៀនតាមដានចិត្តខ្លួនឯងម្នាក់ម្នាក់ហ្នឹងណាហើយយើងវាមិនព្រមតាមដានចិត្តខ្លួនឯងវាតើតែស្មានគេលោកនេះចេះលោករត់នេះមិនកើតទេអញទៅលោកវត្តនោះវត្តនោះមិនកើតទេ ទេអ្នកខាងក្រៅខ្លួនហ្នឹងយើងជ្រះថ្លាទៅក៏ទៅ ទៅប៉ុន្តែប៉ុន្តែកុំទុកចិត្តផ្ញើសេចក្តីសុខលើគេហ្នឹងហើយហើយមកដល់សម័យយើងហ្នឹងហើយនៅតែឯនេះបរិសុទ្ធណាឯនោះព្រះរហន្តឯនេះព្រះរហាមឃើញទេដែលបានសេចក្តីសុខពាល់ផ្លូវចិត្តហ្នឹងនៅក្នុងចិត្តនេះម្ដងអត់លេង សុកដែលរហូតដល់ឧទានថាសុកអ្វីម្លេះនោះណាមិនមែនសុកគេឲ្យទេគឺសុកជាមួយនឹងការយល់ត្រូវណាដោយសភុតេលោក នៅ ក្រោមដើមឈើម្នាក់ឯងលោដល់ឃើញទៅកាលអញនៅស្ដាច់តាហ៊ានមុខក្រោយស្រីស្នំឆ្វេងស្ដាំមិនណាយនៃមិនយកវាខ្វល់មួយថ្ងៃមួយថ្ងៃ ឥឡូវនេះនៅដើមឈើអត់ខ្លាចពីណាអីសុកអ្វីម្លេះណោសុកអ្វីម្លេះណោមិនមែនស្នំឲ្យទេមិនមែនគេឲ្យអំណាចនោះទេមិនមែនគេសរសើរនោះទេ គឺសុកព្រោះពលត្រូវនៅសេចក្តីស្ងប់ពិតប្រកបខាងក្នុងណាហ្នឹងហើយ មួយទៀតចុះមុននឹងបញ្ចប់ធីណាកណែបានស្ដាប់លោកគ្រូសម្ដែង ពីរឿងមួយ ថាគេនិយាយឲ្យយើងខឹងបើយើងខឹងមានន័យថាគោលបំណងរបស់គេបានសម្រេចហើយតែ បើយើងមិនខឹងមានន័យថាគោលបំណងរបស់គេមិនជោគជ័យទេ ត្រង់ចំណុចហ្នឹងខ្ញុំបានអនុវត្តតាមលោកគ្រូមិនតបមិនខឹងតែខ្ញុំឃើញបុគ្គលដែលចង់ឲ្យខ្ញុំខឹងឬតបបែបជាខឹងមួម៉ៅក្តៅក្រហាយទៅវិញ តែខ្ញុំកណែមានអារម្មណ៍ថាអាណិតគាត់ណាត្រង់ចំណុចហ្នឹងដើម្បីកុំឲ្យគេខឹងតើត្រូវធ្វើបែបណាហ្នឹងអាហ្នឹងហួសព្រំដែនរបស់យើងឯងព្រំដែនសតិបញ្ញារបស់យើងហ្នឹងគឺអាច តាមដានតែកលេសក្នុងចិត្តយើងទេតែនៅ ក្នុងចិត្តអ្នកដតីតាមដានឡើងបានហើយហ្នឹងកន្លែងហ្នឹងដោយព្រះអង្គថាយើងឆ្លោះកញ្ចក់អញ្ចឹងយើងមើលមុខយើង ឆ្លោះកញ្ចក់ទៅមើលមុខគេមិនអីប៉ុន្តែការមិនតបរបស់យើងកុំមិនតបដោយព្យាបាទខ្លះមិនតបដែរប៉ុន្តែមិនតបអញមិនតបអញឲ្យអញបាក់ចិត្តអាហ្នឹងព្យាបាទដែរអូហើយហើយការមិនខឹងហ្នឹងមិនមែនបានន័យថាមិនតរហូតនោះក៏មិនមែនដែរហ្នឹងហើយអញ្ចឹងស្ដាប់ពាក្យថ្មឲ្យបានក្រៃលោច្រឡំក្រៃលោច្រឡំណា អនុវត្តបានមិនល្អល្អទៅប៉ុណ្ណាណាគាត់បន្ថែមបន្តិចក្រៃលោថាកន្លែងនេះស្មាននិយាយថាគេនិយាយពីយើងឲ្យយើងខឹងគេនិយាយអុចអាលគេនិយាយចាក់ដោតឲ្យយើងខឹងបើឈឺចិត្តឲ្យយើងខឹងកាលណាយើងខឹងគេបានសម្រេចកាលយើងកាលណាយើងអត់ខឹងគេអត់បានសម្រេចទេ ពាក្យហ្នឹងត្រូវប៉ិនកុំយល់ហួសស្រាប់ថាអត់ខឹងប្រែថាមិនតប មែនទេតបឬមិនតបជារឿងមួយទៀតផ្សេងអានេះនិយាយត្រឹមតែខឹងឬមិនខឹងទេអាអត់តបក៏ដោយ តែបើយើងខឹងគេនៅតែជោគជ័យអញ្ចឹងពួកយើងឈឺហើយនោះយើងឈឺហើយនោះមិនតបក៏ដោយប៉ុន្តែចិត្តយើងឈឺហើយនោះដេកមលក់ហើយនោះកាន់អត់តបធ្វើដោយអត់ខឹងហ្នឹងអញ្ចឹងពាក្យថាអត់ខឹងហ្នឹងវាទល់តែ បាច់មាត់បាច់កអីអឺមែនទេមិនបានន័យថាគ្រាន់តែមិនតបឲ្យចិត្តខឹងមែនទេក្នុងន័យថាទទួលបានដោយបញ្ញានឹងបើទោះជាវាមានថ្នាំងថ្នាក់អីក៏បន្សាបវាទៅមិនຕົកយូរព្រោះចិត្តពធជនយើងគាត់ថាមិនខឹងសោះក៏វាគ្មានដែរប៉ុន្តែដឹងដឹងថាបំណងគេយ៉ាងម៉េច វាថ្នាំងថ្នាក់ចិត្តយ៉ាងម៉េចសតិតាមដានតឹងយ៉ាងម៉េចបន្សាបវាយ៉ាងម៉េចអូខេអាហ្នឹងឈ្មោះតែឈ្នះប៉ិនសួរថាតបឬមិនតបអាហ្នឹងជារឿងមួយទៀតណាតបក្នុងរឿងដែលគួរតបមិនតបក្នុងរឿងដែលអត់ប្រយោជន៍នេះអាហ្នឹងទៅរឿងមួយទៀតហ្នឹងហើយមិនឲ្យតតបសិតតែខឹងទេព្រោះអ្នកខ្លះគាត់ចាំតែប្រជញ្ញអញ្ចឹងគាត់ថាកណ្ដឹងក្តៅតហ្នឹងក្តៅ អាហ្នឹងគេថាតែយើងតបនៅក្នុងរឿងដែលគួរតបឧទាហរណ៍ដូចលក្ខណៈខ្លះវាពាក់ព័ន្ធផ្លូវច្បាប់ បើយើងអត់តបវាអាចគ្រោះថ្នាក់អាហ្នឹងត្រូវតែតបហើយអាគេថាម៉េចអាហ្នឹងរឿងរបស់គេទៀតតែទៅដោយបញ្ញា ទៅដោយគោលការណ៍ទៅដោយមានវិធីសាស្ត្រហ៎ នឹងតបនឹងមិនតបជារឿងមួយទៀតហើយខឹងនឹងមិនខឹងតបក៏ខឹងមិនតបក៏ខឹងដែរមែនពេលខ្លះការមិនតបមិនមែនបញ្ជាក់ប្រាប់ថាមិនខឹងទេហើយការតបក៏មិនបញ្ជាក់ថាសុទ្ធតែខឹងដែរដូចព្រះបរមគ្រូអញ្ចឹងរឿងខ្លះព្រះអង្គអត់តបទេ ព្រោះវាអត់ប្រយោជន៍រឿងខ្លះព្រះអង្គមិននៅស្ងៀមទេតបដោះស្រាយទល់បាន